អានិសង្ឃដែលលោកកូនតាំងនៅក្នុងពុភ្នួសណាជាបព្វជិតអ្នកមានសិលមានអានិសង្ឃព្រះពុទ្ធអង្គសម្ដែង17ប្រការនៅ ក្នុង អាកង្ខយសោតបីដកលេខ20ណាហ្នឹងគឺព្រះអង្គសម្ដែង អំពីដែលបបិចិត្តនឹងមាន បំណងប្រាថ្នាអីមួយអីមួយហ្នឹងក៏បីជាបបិចិត្តអ្នកមានសិលហ្នឹងក្នុងហ្នឹងគឺការដែលបានជួយដល់ញាតិញោមណាមិនចំពោះតែញោមមេត្តាបិតាទេគឺញាតិណាដែលអាចធ្វើឲ្យញាតិ ញោមនឹងត្រេកអរនឹងពភ្នោះណារបស់លោកម្ចាស់ជាញាតឬថាជាលោកកូននឹងរត់តែចិត្តដិតទៅទៀតញាតដែលបាន ត្រេកអរនឹងពភ្នោះនឹងរមែងមិនទៅកាន់ទុក្ខតិអស់ជាច្រើនសែនកាប់ទៀតផងទៀត ជាច្រើនសែនកាប់មានបញ្យលក្នុងព្រះអត្ថកថាប្រសូតនឹងឯងអាកੰខយសោតប្រែថាបំណងប្រាថ្នាឲ្យបានសម្រេចអ្វីមួយអ្វីមួយក្នុង17ហ្នឹងរហូតទទួលគ្នានឹងការអស់អាសវៈកិលេសប៉ុណ្ណាចឹងគឺតេតួងទៅនឹងសីលាតិគុណរបស់បព្វជិតហ្នឹងចឹង ប៉ុន្តែដែលមានអនុភាពសពគ្រប់ប្រការដែលធ្វើឲ្យមនុស្សទេវតាជ្រះថ្លាគោរពបូជាទំនុកបំរុងថ្វាយប្រគេន នៅបច្ច័យ4អីអីហ្នឹងចឹងហ្នឹងហើយគឺនៅក្នុងលោកនៃជីវិតយើងនេះយើង មានឱកាសបានសិក្សាទាំងនៅអ្វីអ្វីទៅតាមសេចក្តីពិតច្រើនបែបច្រើនប្រការដូចជាច្បាប់ធម្មជាតិកម្មផលអីដែលប្រព្រឹត្តទៅគ្រប់ជីវិតទាំងអស់ហ្នឹងក៏យើងសិក្សាឲ្យយល់គណៈអីច្បាប់នៃតេខិណានុបទាននៅក្នុងពិធីបុណ្យដែល កើតមានក្នុងពុទ្ធសាសនាយើងនេះមានរឿងរ៉ាវញាតរបស់ប្របាទពិមពិសាអីហ្នឹងហូរខែរហូតមកក៏យើងត្រូវសិក្សាឲ្យយល់ណាហើយគុណមេត្តាបិតានៅក្នុងពុទ្ធសាសនាបានប្រកាសសម្ដែងអត្តអន់បាន ទៅដោយល្អពីព្រោះអាស្រ័យនឹងព្រះញាណរបស់ព្រះដែលមានពភៈព្រះអង្គទ្រង់ជ្រាបក្នុងលទ្ធិសាសនាដតីក៏មានការប្រកាសប្រាប់ពីគុណមេដាបិតាប៉ុន្តែក្នុងពុទ្ធសាសនាបានប្រកាសដោយសัพញ្ញុតញ្ញាណរបស់ព្រះពុទ្ធអង្គដែល ទ្រង់ជ្រាបគុណនឹងហើយ នៅក្នុងច្បាប់អនន្តរិយកម្មអីអីហ្នឹងក៏ព្រះអង្គបានជ្រាបដឹងត្រាស់សម្ដែងមកដូចថាបើយើងសម្លាប់គឺណាធ្វើឃាត ព្រះសោតាបានប្រសកតិគាមីព្រះណាគាមីអីមិនតន់ចូល ក្នុងច្បាប់អនន្តរិយកម្មទេតតែអរហន្តឃាត សម្រាប់ព្រះរហន្តប៉ុន្តែដល់ទៅមេតុឃាត សម្រាប់មេដាបេតុឃាតសម្រាប់បៃតាហ្នឹងគឺកូនប្រុសស្រីហ្នឹងត្រូវទោសអនន្តរិយកម្មហ្នឹងគ្រាន់តែលើកឡើងឲ្យឃើញថាការដែលយើងធ្វើទោសពេលមានបាបជាមួយនឹងមេដាបិតាហ្នឹងក៏ធំធេងណានៃទៅ ហ្នឹងឯងចូលដល់ដូចថាប្រព្រឹត្តជាមួយនឹងព្រះសោតាបានអី ជាព្រះអរិយបុគ្គលអីអីហ្នឹងមិនតាន់ដល់កម្រិតអនន្តរិយកម្មទេ បើបាណារិបាតហ្នឹងប៉ុន្តែតលតែព្រះអរហន្តនេះនោះនឹងឯងអញ្ចឹងគឺថា ជាមួយនឹងមេត្តាបិតាយើងមើលមើលទាំងធំធេងទៅបណ្ណាក្នុង មេតខេតបេតខេតហ្នឹងត្រូវអនន្តរយកម្មណាអញ្ចឹងយើងត្រឡប់មកជាការដែលយើងធ្វើបន់ជាមួយមេដាបិតាវិញហ្នឹងអាហុណាយាចៈបតតាណੰងព្រះដែលមានវិភាកសំដែងទៅក្នុងអង្គត្រនិកាយចៈតកនិបាតសំដែងពីពួកធัว4ហ្នឹងមេដាបិតាជា អាហុណាយាចៈបតតាណੰទី2ជាប្រព្រំ ទី3ជាបុព្វទេវៈទី4ជាបុព្វាចាណារបស់កូនប្រុសស្រីហ្នឹងយើងសិក្សាអំពីច្បាប់ធម្មជាតិហ្នឹងហ្នឹងឯងវៃវៃយើងមិនមែនចេះតែមានបញ្ញាជ្រួតជ្រាបដឹងទៅដោយ ស្រាប់គ្រប់ទេត្រូវអាស្រ័យសទ្ធាចឹងគឺណាហើយសទ្ធាហ្នឹងវាប្រព្រឹត្តទៅដើម្បី ចម្រើនបញ្ញាហ្នឹងប៉ុន្តែថាបញ្ញា នៃពុទ្ធបរិស័ទយើងហ្នឹងទិសដៅទៅរកការចាក់ធ្លុះអរិយសច្ចធម៌ហ្នឹងឯងក៏ប៉ុន្តែរឿងរ៉ាវក្នុងโลกនេះជាអាកំបាំងហ្នឹងមិនមែនបញ្ញា ដែលដឹងសច្ចធម៌ហ្នឹងទៅ ដឹងសពគ្រប់ទេ តល់តែសัพពញុត្តញ្ញាណព្រះអង្គទ្រង់ត្រាស់ដឹងសច្ចធัวបានជាពុទ្ធធោហើយសំដែងពធัวហ្នឹងឲ្យសัตว์លោកហ្នឹងបានពុទ្ធោផងជាទួបញ្ញាដែលចាក់ធ្លុះនៅសច្ចធัวហ្នឹងហ្នឹងឯងទាំងព្រះសម្មាសម្ពុទ្ធទាំងព្រះបច្ចេកពុទ្ធ ទាំងសាវកពុទ្ធហ្នឹងគឺថាក្នុងការត្រាស់ ដឹងនៅសច្ចធម៌ហ្នឹងគឺឈ្មោះថាពុទ្ធៈទាំងអស់ហ្នឹងចឹងណាគ្រាន់តែមួយសម្មាសម្ពុទ្ធោចឹងមួយបច្ចេកពុទ្ធោទៅណាមួយទៀតហ្នឹងគឺថាជាសាវកពុទ្ធណាពុទ្ធៈហ្នឹងហ្នឹងឯងតួបញ្ញាហ្នឹងឯងដែលបុគ្គល បានឃើញនៅសច្ចធัวឃើញបដិច្ចសមុបាទធัวហ្នឹងក៏បានស្គាល់ព្រះសម្មាសម្ពុទ្ធហ្នឹងឯងបុគ្គលឃើញធัวឈ្មោះថាឃើញព្រះពុទ្ធហ្នឹងណាយោធម្មង្បសតិសោមង្បសតិនឹងពុទ្ធអង្គប្រកាសនឹងតតងនឹងបញ្ញាដែលបានដឹងសច្ចធัวហ្នឹងឯង ប៉ុន្តែព្រះញាណរបស់ព្រះអង្គច្រើនទៀតណាស់ដែលជាព្រះសម្មាសម្ពុទ្ធដូចជាអាសយានុសិយញាណជ្រាប ជាស្រ័យអនុស័យរបស់សัตว์ឥន្ទ្រិយបរោបរិយត្តិញាណប៉ុណ្ណាជ្រាបឥន្ទ្រីចក្លាឬក៏ទុនខ្ចីរបស់សัตว์ មហាករុណាសមាបត្តិញ្ញាណព្រះអង្គចូលកម្មសមាបត្តិមួយនឹងពិចារណាសត្វលោក ដែល មានឧបនិស្ស័យដែលព្រះអង្គដាច់ក៏បីនឹងប្រោសប្រានឹងហើយយមកៈបរិហារិញ្ញានក្នុងការសម្ដែងយមកៈបរិហារ សពញ្ញុតិញ្ញាណអនាវរណញ្ញាណគឺសម្រាប់តែព្រះសម្មាសម្ពុទ្ធទេមាន6ហ្នឹងណាដែលហៅថា អសាធរណញ្ញាណមិនទូទៅដល់បុគ្គលដតីទេព្រះបច្ចេកពុទ្ធក៏អត់សាវកៈតាំងពីព្រះអគ្គសាវកទៅគឺចឹងអត់មានណាអង្គណាដែល មាននៅញៀនទាំង6នឹងទេចឹងគណាសម្រាប់ព្រះពុទ្ធអង្គទ្រង់ជាព្រះសម្មាសម្ពុទ្ធនឹងហៅថាអសាធារណញាណណាទី1អាសយានុសយញាណទី2 ឥន្ទ្រិយបរោបរិយត្តិញាណទី3មហាករណាសមាបត្តិញាណទី4យមកៈបរិហារិញាណទី5សពញ្ញុតិញាណទី6អនាវរណញាណប៉ុណ្ណាហ្នឹងឯងអនាវរណញាណហ្នឹងក៏គឺសពញ្ញុតិញាណហ្នឹងគ្រាន់តែជាការសម្ដែងគុណគុណ ពិសេសណាបន្ថែមទៅ ត្រង់ដែលថាអត់មានអ្វីមកជាគ្រឿងរារាំងដើម្បីថាកុំឲ្យញាតនឹងមានការប្រព្រឹត្តទៅធ្វើឲ្យញាតនឹងវិនះបាត់បង់សាបសូន្យឬក៏ថាមានអ្វីរារាំងមិនឲ្យព្រះអង្គជ្រាបមិនឲ្យព្រះអង្គដឹង គឺមិនជាឋានៈប្រព្រឹត្តទៅបានទេចា៎ ហ្នឹងឯងហ្នឹងហៅអនាវរណញ្ញាណបើជាចក្ខុវិញហៅ សមន្តចក្ខុគឺចក្ខុហ្នឹងជ្រាប ដោយជុំវិញទាំងអស់ហ្នឹងសពញ្ញុតញ្ញាណហ្នឹងទៅណាបើដូចជាព្រះជន្មរបស់ព្រះអង្គតាំងពីបដិសន្ធិជាតិចុងក្រោយទទួលគ្នានឹងបដិនិព្វានអត់មាននរណាមកធ្វើឲ្យវិនិច្ឆ័យទៅបានទេកណា ហើយដូចជាមហាបរិស័កលក្ខណៈឆាប់ប៉ុនរាំងសីសរីរៈគុណរបស់ព្រះពុទ្ធអង្គហ្នឹងក៏អត់មាននរណាមកធ្វើឲ្យអ្នកបាត់បង់ទៅដែរហើយចំពោះបច្ច័យ4ដែលបរិស័ទឧទ្ទិសថ្វាយចំពោះព្រះអង្គហើយក៏អត់មាននរណាមកធ្វើឲ្យវិនិច្ឆ័យ សាបសូន្យទៅដែរចឹងគាត់ណាឲ្យតែពុទ្ធបរិស័ទនឹងបានតាំងប្រតិតាំងចិត្តក្នុងការដែលថ្វាយចំពោះព្រះអង្គហើយនឹងលើកលែងតែមិនតាន់គិតមិនតាន់តាំងចិត្តអីទៅហ្នឹងវាអាចថាមេអីអីហ្នឹងមកបណ្ដាលឲ្យនឹកមិនឃើញ ដើម្បីនឹងថ្វាយបិណ្ឌបាតដល់ព្រះអង្គអីអីដូចជាក្នុងវសាទី12នៅវេរញ្ញគ្រាមអីអីហ្នឹងប៉ុន្តែបើថាបច្ច័យ4ដែលគេតាំងចិត្តថ្វាយចំពោះព្រះអង្គហើយគឺអត់មានអ្នកណាមកធ្វើឲ្យវិនិច្ឆ័យអន្តរាយអីទៅទេណាហើយនឹងជាគម្រប់4គឺសัพពញ្ញុតញ្ញាណហ្នឹង ប៉ុន្តែនឹងមាននៅក្នុងអត្ថកថាគម្ពីរពុទ្ធវង្សចឹងគម្ពីរពុទ្ធវង្សបីដកចឹងលេខ77ហ្នឹងហើយព្រះអង្គទ្រង់ប្រកាសសម្ដែងគម្ពីរពុទ្ធវង្សនឹងផ្ទាល់នៅពេលដែលដែលយាងទៅកាន់នគរកបិលភ័ពលើកទី1ហ្នឹងចឹងដែងហើយជាពុទ្ធនិយមទៀតសម្រាប់ព្រះអង្គប្រុសវិញ្ញាតគ្រប់គ្រប់ពុទ្ធអង្គចឹង កណានៅក្នុងសេចក្តីនេះខ្ញុំម្ដាក៏បានឱកាសប្ររពទៅនៅក្នុងពិធីបន់នឹងដោយសារបានគុណចាស់ជាធម្មធានក្នុងបន់នឹងបានជូតញោមហើយក៏លើកឡើងដើម្បីបងប្អូនកូនចៅទូទៅបាន នឹករលឹកឃើញមេត្តាបិតាដែលយើងក៏បីបានជ្រាបកណាទៅតាមការដែលព្រះអង្គទ្រង់សម្ដែងប្រាប់មកនឹងមានសទ្ធាគ្រប់គ្រងទៅដោយបញ្ញាព្រោះយើងមិនអាចមានបញ្ញាចាក់ធ្លុះអីទៅសពគ្រប់ គឺតល់តែអាស្រ័យសទ្ធាយើងសន្សំឧបនិស្ស័យល្អមកធ្វើឲ្យយើងមានជំនឿនៅក្នុងការដឹកនាំ របស់ព្រះពុទ្ធអង្គដោយគុណចាស់មុនដំបូងទោះជាមិនទាន់មានការចម្រើនទៅដោយបញ្ញា ជ្រួតជ្រាប នៅក្នុង ប្រភ្នោះអីហ្នឹងប៉ុន្តែសទ្ធាហ្នឹងនាំឲ្យចេញចាក់ផ្ទះចូលកាន់ភ្នោះបួសជាបព្វជិត្ត ដល់ទៅពេលបានសិក្សាត្រៃបីដកព្រះអត្តកថាអញ្ចឹងទៅ បញ្ញាហ្នឹងក៏ចម្រើនឡើងដូចថាមុនដំបូងមិនតាន់សម្រាប់ថាគង់នៅក្នុងពភ្នោះសិក្សាព្រះធម្មវិន័យអីទៅរហូតអីទៅទេប៉ុន្តែដល់ទៅ មានបញ្ញាចម្រើនឡើងទៅក៏ឃើញថា គួរកបីបានតាំងនៅ ក្នុងពភ្នោះនឹងរហូតសគត់ក្នុងពភ្នោះអីនឹងចឹងទៅគឺទោះជាត្រូវអាពេតឈឺទុកលំបាកអីមិនមកក៏ដោយចឹងនឹងឯងអប់រំចម្រើន ស្មារតីទៅតាមនឹងនឹងឯងសំបីបច្ចុប្បន្ន ច្រើនហើយចាស់ទៅក៏មិនវង្វេងកណាហ្នឹងឯងនៅពេលចិត្តនឹងអស់វិជនហ្នឹងណាមុននឹងធ្វើការកិរិយាហ្នឹងមិនវង្វេងបាត់បង់ស្មារតីអីទេហ្នឹងឯងរហូតដឹងដល់ទៅដង្ហើមចុងក្រោយនឹងទៅទៀតហ្នឹងគឺមិនវង្វេងណាដោយ អានិសង្សិលអានិសង្អប់រំចម្រើនមេត្តាភាវនាប្រកម្មដ្ឋានហ្នឹងហ្នឹងគឺមាន ស្មារតីទុក្ខវេទនាក៏ដឹង ថាទុក្ខវេទនារហូតមានវិបស្សនាឃើញការសោយអារម្មណ៍នឹងឯងមិនមែនជាអត្តាទូខ្លួន អ្នកសោយទៅទៀតហ្នឹងឯង ទុក្ខវេទនាទុក្ខហើយប៉ុន្តែវាវាអត់មែនជាទូអត្តាវាអាស្រ័យផាសៈជាបច្ច័យកើតឡើងអ្វីដែលអាស្រ័យបច្ច័យកើតឡើងវាមិនដែលជាអត្តាសត្វបុគ្គលណាទេទេវាគ្រាន់តែជាផលនៃបច្ច័យហ្នឹងហើយតែជាផលនៃបច្ច័យវាប្រកាសដល់បញ្ញាគឺឃើញអតីតាធម្មានឹងឯងចឹងអ្វីដែលកន្លងទៅនឹងធម្មានឹងគឺចិត្តចេតសិករូបជាសង្ខារធัวទាំង នឹងឯងវាអត់ដែលជាអត្តាអីកើតអត់មានដែលជាអត្តាអីរលត់ទេចឹងនឹងឯងអត្តាវាអត់មាន ការកើតព្រោះអាស្រ័យបច្ច័យអត់មាន ការរលត់អីទៅទេប្រសិនបើជាអត្តាណាប៉ុន្តែអត្តាបរមអត្តាវាជាទិដ្ឋិរបស់និគ្រុណដេរដ្ឋីតរៈពាជក់អីអីចឹងទៅ តែនៅក្នុងពុទ្ធសាសនាគ្រាន់តែបញ្ញត្តិទេអត្តានឹងវាអត្តាហេអត្តណោនិថោអញ្ចឹងអត្តាទី1នេះគឺកុសលធម៌ទៀតដែលបំពេញដោយខ្លួនឯងហើយអត្តាមួយទៀតហ្នឹង គឺដែលសន្មតថាខ្លួនយើងហ្នឹងសំដៅយកវត្តសង្សារមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងដែលប្រព្រឹត្តទៅជាទុក្ខ អញ្ចឹងត្រូវការទីពឹងគឺត្រូវពឹងខ្លួនឯងហ្នឹងគឺកុសលធម៌ដែលខ្លួនឯងបានបំពេញហ្នឹងមិនមែនកុសលអ្នកដតីអញ្ចឹងបានហៅថាពឹងខ្លួនឯងហ្នឹងប៉ុន្តែអ្វីដែលជាទីពឹងដែលអាចនឹងជួយខ្លួនយើងបានហ្នឹងគឺលោកយៈកុសលនិងលោកកតរៈកុសលហ្នឹង អាហ្នឹងពេលដែលយើងប្រើពីរឿងខ្លួនទីពឹងខ្លួនហ្នឹងឬក៏ដូចជាណដ្ឋិអត្តសមੰងពេមੰងព្រះអង្គសម្ដែងក្នុងសគាធវៈស្រឡាញ់អ្វីស្មើនឹងខ្លួនមិនមានខ្លួននេះគឺអត្តភាព ដែលដែលសន្មត់ថាខ្លួនយើងហ្នឹងគឺបានដីថាមិនមែនអ្នកដតីហ្នឹងគឺសន្មត់ហ្នឹងមានអញ្ចឹងអត្តានੰតមៈណា យន្តបណ្ឌិតោឬក៏អត្តានੰតមយន្តណាសពតោណានឹងឯងអ្នកដែលមានវត្តបប្រតិបត្តិល្អហ្នឹងឯរមែងអប់រំទូលមានខ្លួន គឺទូលមានចិត្តគេណាពាក្យខ្លួនហ្នឹងគឺប្រើប្រាស់ទៅក្នុងការសន្មតគឺបានដីថាខ្លួនយើង សំបីតែអត្តាហវេជីតាំងសាយោឈ្នះខ្លួនឯងហ្នឹងប្រសើរហ្នឹងអាហ្នឹងឈ្នះកិលេសទាំងពួងរបស់ខ្លួនខ្លួនយើងខ្លួនយើងហ្នឹងគឺ បានន័យថាពោលសន្មត់មិនមែនអ្នកដតីតែប៉ុណ្្នឹងទេមិនមានអត្តាទេចឹងហ្នឹងឯងអ្វីដែលអាស្រ័យបច្ច័យកើតឡើង វាអត់មែនជាអត្តា គឺវាត្រឹមតែជាផលនៃបច្ច័យហ្នឹងវាដូចជាទេវតាអញ្ចឹងវាមានទូអត្តា ទេវតាអីណាវាមានតែរូបធัวដែលអាស្រ័យកម្មជាបច្ច័យជាដើមហ្នឹងតាំងពីបដិសន្ធិទៅហ្នឹងរួចទៅវិញ្ញាណដែលដឹងអារម្មណ៍ដែលជាការរស់នៅ អាស្រ័យវិញ្ញាណហ្នឹង ពីព្រោះអាពេតទៅវិញ្ញាណណោនិរតថាំងវៈកលឹងករាំងហើយបើវិញ្ញាណនឹងប្រាស់ទៅគឺបានដីថាមរណភាពហើយរូបកាយដោយអង្កត់អស់ហើយរោគប្រយោជន៍គ្មានហ្នឹងឯងអញ្ចឹងអាដែលយើងនៅរស់ហ្នឹងខុសពីសាកសពហ្នឹងគឺដោយសារនៅវិញ្ញាណហ្នឹងឯងដល់ទៅចិត្តតានុបស្សនាទេប្រធានគឺដឹងវិញ្ញាណហ្នឹងឯងវិញ្ញាណដែល ដឹងច្បាស់នៅអារម្មណ៍ហ្នឹងគឺវាអត់មែនអត្តាទេគឺត្រឹមតែវិញ្ញាណធាតុ ហ្នឹងគឺវិបស្សនាប្រដីអប់រំបានមិនចាំបាច់តល់តែថាយើងនៅកន្លែងនេះកន្លែងនោះណាមានរបៀបរៀបចំធ្វើអីធ្វើអីទេហ្នឹងគឺបើប្រកបទៅជាមួយនឹងសមាធិអាហ្នឹងគឺថាក៏យើងរៀបចំសមាធិនឹងចឹងទៅហើយក៏ ជាបាតនៃវិបស្សនាប៉ុន្តែដល់តែយើងវឹកហាត់អប់រំបានចឹងទៅ ជាប្រកដីធម្មតាពពេលណាក៏មានឃើញ ពេលណាក៏មានឮដឹងក្លិនដឹងរសដឹងផាត់ថាពៈដឹងរឿងហ្នឹងអញ្ចឹងវិញ្ញាណគ្រប់ពេលវេលានឹងឯងវាប្រកាសមកដល់សតិថ្នាក់សតិប្បដ្ឋាននឹងមានវិបស្សនា ចម្រើនឡើងសូម្បីកំពុងសំដែងធัวកំពុងស្ដាប់ធัวហ្នឹងក៏មានវិបស្សនា បើអត់វិបស្សនាអត់មានសម្រេចមគ្គផលទេប៉ុន្តែអ្នកស្ដាប់ពធัวច្រើនណាស់សម្រេចមគ្គផលមកពីមានវិបស្សនាពេលស្ដាប់ហ្នឹងចឹងនឹងឯងមិនមិនអាចឋានណាសម្រាប់មគ្គផលមានសោតតាបត្តមៈជាដើមនឹងហើយអត់មានវិបស្សនាគឺអត់មានមិនជាឋានៈប្រព្រឹត្តទៅទេគឺត្រូវតែមានវិបស្សនាពេលស្ដាប់ធัวនឹងហើយព្រះខេមកៈអីហ្នឹងសំដែងពធัวហ្នឹងគឺថាព្រមទៅដោយវិបស្សនា ព្រះថេរៈ60អង្គក៏សម្រេចព្រះអរហន្តព្រះខេមកៈដែលជាព្រះអនាគាមីបុគ្គលព្រះអនាគាមីហ្នឹងព្រះអង្គសម្ដែងអញ្ចឹងទៅដោយវិបស្សនាហ្នឹងអញ្ចឹងក៏សម្រេចព្រះអរហន្តនៅពេលបញ្ចប់ ខេមកៈសោតក្នុងបេដកលេខ33ហ្នឹងនឹងគ្រាន់តែលើកឲ្យឃើញថាវិបស្សនាហ្នឹងមានគ្រប់អេរិយាបទទាំង4ហ្នឹងឯងចឹងឲ្យតែមានបច្ច័យ គ្រប់គ្រាន់ឯការដែលយើងវឹកហាត់អប់រំចិត្តហ្នឹងគឺវាដូចជាថាអឺថាគេអ្នកហាត់ហាត់បដាល់អញ្ចឹងទៅចុះហ្នឹងឯងហាត់វាយបាវលេខខ្សាច់អីចឹងទៅហ្នឹងឯងរួចទៅដល់មកឡើងសៃវៀនហ្នឹងក៏ប្រកួតចឹងណាហ្នឹងឯងយ៉ាងណាមិញគឺថាការដែលយើងអប់រំចិត្ត ដោយទៀនដោយសិលដោយសមថៈនឹងអ្វីដែលដែលជាសៃវៀនប្រកួតពិតប្រកបនឹងគឺពេលឃើញពេលឮដឹងក្លិនដឹងរសដឹងផតពៈនេះឯងនឹងឯងគឺត្រូវជាក់ស្ដែងដោយខ្លួនឯងនឹងឯងមិនមែនពូកែតែក្រៅសៃវៀនទេមិនមែនប្រកែតែមាត់ទេមិនត្រឹសស្ដីហៀកែងអនុវត្តខ្លួនឯងសូន្យ ហ្នឹងមិនមែនចឹងទេគឺត្រូវឲ្យជាក់ស្ដែងទាំងក៏ណាជាមួយគ្នានឹងការឃើញ គឺអប់រំចិត្តបានមិនតោះ នឹងឯងជាមួយនឹងរូបនឹងបើយើងតោះ មួយនឹងរូបស្រេចបាត់ហើយមាន ចេះដឹងអីទេព្រោះនេះជាសាលាថ្នាក់បរិញ្ញាទាំងទៅរៀនពីរូបហ្នឹងរៀនពីការឃើញរូបហ្នឹង ហ្នឹងឯងចឹងត្រូវប្រឡងពេលឃើញពេលលឺហ្នឹងណាបើយើងវង្វេងទៅស្រឡាញ់ស្អប់កប់តោះអាហ្នឹងធ្លាក់ហើយហ្នឹងឯងបើយើងមានស្មារតីគ្របសង្កត់បាន នៅអវិជ្ជានិងតោមនោះហ្នឹងអាហ្នឹងប្រឡងជាប់ហើយហ្នឹងឯងអញ្ចឹងគឺជាសាលារៀនដោយផ្ទាល់ពិសោធន៍ បានគ្រប់ពេលវេលាទាំងអស់នឹងឯងចឹងព្រោះណាជាមួយគ្នានឹងលោកនេះតលតែយើងបានជួបពធัวទាំងអានយើងធ្វើទុកក្នុងចិត្តឲ្យបាន ត្រឹមត្រូវទៅជាមួយនឹងសច្ចៈនៃជីវិតនឹងឬក៏ជាសង្ខារលោកជាបរមត្តសច្ចៈគឺយើងអាច ធ្វើទុកក្នុងចិត្តដោយយោនិសោមនសិការៈនឹងបានចម្រើនសម្មាទិដ្ឋិឡើងដោយអាស្រ័យអង្គប្រកបខាងក្រៅគឺបរតោខោសៈប្រធัวរបស់ពុទ្ធអង្គនឹងហើយអង្គប្រកបខាងក្នុងគឺយោនិសោមនសិកាហ្នឹងអញ្ចឹងគឺបានបច្ច័យសំខាន់សំខាន់ពីរហ្នឹងខាងក្រៅមួយខាងក្នុងមួយ ចឹងសម្មាទិដ្ឋិហ្នឹងចម្រើនឡើងហើយចឹងសម្មាទិដ្ឋិហ្នឹងមិនចំពោះតែកម្មសកតាសមាទិដ្ឋិដែលយល់ត្រូវទៅជ្រាបដឹងក្នុងរឿងសត្វលោក ដែលប្រព្រឹត្តទៅតាមកម្មនឹងតែប៉ុណ្្នឹងទេគឺថាមានវិបស្សនាញាណ យៈថាភូតញ្ញាន រហូតដល់ទៅមគ្គញ្ញានទៀតសមាទិដ្ឋិហ្នឹងវាមានលោកិយៈមានលោកកតរៈហើយលោកិយៈហ្នឹងចែកទៅជា សមាទិដ្ឋិក្នុងវត្ថុ10ដោយថាមេដាមានគុណបៃតាមានគុណបុណ្យបាបមានផលបុណ្យផលបាបមានអញ្ចឹងណាគឺណាហ្នឹងឯងហើយនឹងសមាទិដ្ឋិក្នុងវិបស្សនាហ្នឹងជាលោកិយៈវិបស្សនាទទួលគ្នានឹងអនុឡោមញាណទៅហ្នឹងឯង ហើយបានកោតត្រភូញានមគ្គញានរហូតដល់ទៅបច្ចវេកណញានទៅទៀតទៅហ្នឹងគឺសិតតែនៅក្នុងបញ្ញា សម្មាទិដ្ឋិដែលយល់ត្រូវយល់ត្រូវនេះគឺត្រូវទៅតាមសច្ចធម៌ចឹងដែលជាវិបស្សនា ការពិតនឹងយ៉ាងណាក៏យល់ត្រូវទៅតាមនឹងបើមិនអញ្ចឹងទេសត្វលោកយើងនឹងវាមាន អុមត្តកៈទៀតវាទៅ ជាអុមត្តកោដែលគឺអុមត្តកៈប្រែតែឈួតអុមត្តកោអ្នកឈួតហ្នឹងឯងចាំវាមានកាមមត្តកោណាឈួតដោយកាមកិលេសហ្នឹងកោធម្មត្តកោឈួតទៅដោយក្តីក្រោត មោហុមមត្តកោឆ្កួតដោយមោហៈទិដ្ឋមត្តកោឆ្កួតទៅដោយមិឆាទិដ្ឋិជាដើមហ្នឹងគេឆ្កួតមានដល់តែ8ណាមាញ់មាញ់រាប់ទៅឃើញ4ហើយណាកាមក្រោតពងវែងទិដ្ឋិណាយល់ខុសនឹងឯងហើយនៅ4ទៀតហ្នឹងវាតេតួងទៅនឹងរោគស្គួត នឹងទៅកម្រើកប្រមាត់គេហៅថាប៉ិតតំមត្តកោហ្នឹងហើយវាមានអមនុស្សណាអមនុស្សចូលទៀតហៅយៈខំមត្តកោបាទគឺណាហើយវាមានឈួតបាត់ស្មារតីដោយ គ្រឿងញៀនគ្រឿងស្រវឹងហ្នឹងណាស្រាហ្នឹងហៅសរមមត្តកោ ហើយនឹងទី8ដោយបដាចារាអីចឹងណាព្យាសនំមត្តកោណា ស្គួតដោយសារវិន័យញាតវិន័យនៅបុគ្គលជាទីស្រឡាញ់ចឹងគាត់ណាស្វាមីងន់ងរមកដល់កូនហើយបន្ថែមមេដាបិតានិងបងប្រុសយប់មិញនឹងទៅទៀតពេលដែលភ្លៀងខ្យល់ព្យុះ ខ្លួនឯងប្រសូតបត់ហាលភ្លៀងហ្នឹង នៅឯក្រុងឯណាខ្យល់ព្យុះបាក់ផ្ទះអីមេដាវិដាហើយនឹងបង ប្រុសធ្វើបរណភាពបូជា ក្នុងជើង ថ្កតែមួយជាមួយគ្នាទៀតហ្នឹងឈួតត្មងទៅទៅណាបានឧបនិស្ស័យអត់ឈួតទេឧបនិស្ស័យនាំជើងទៅកាន់វត្តចេតពុនដើរដើរដើរដើរទៅទៅណាមិនទៅទៅវត្តចេតពុន ហើយដោយពុទ្ធានុភាពពុទ្ធរិកាព្រះអង្គសម្ដែងនាលបដាចារនាងចូលមានស្មារតីឡើងចឹងទៅក៏បានស្មារតីដឹងខ្លួនធម្មតាទៅប៉ុន្តែ ទុកសោកហ្នឹងក៏ប្រកាសឡើងទៅតាមការ ដែលចាំរឿងហ្នឹងចឹងទៅក៏យំហូរទៅ ហើយក៏សូមឲ្យព្រះអង្គជួយហ្នឹងអាមិនទេព្រះអង្គឲ្យជួយមកព្រះអង្គទ្រង់ប្រទានពធទេសនាហ្នឹងឯងឲ្យយល់បាទអំពីរឿងប្រត់ប្រាស់ពីរឿងទុកសោកដែលយំហ្នឹងមិនមែនទៅតែយំពេលហ្នឹងទេវត្តសង្សារមកហ្នឹងវាមានរឿងដែលត្រូវទុកសោកហ្នឹងប៉ុន្តែភ្លេចអស់ហើយណាហ្នឹងឯងតែព្រះអង្គសម្ដែងថា បើផ្សំទឹកភ្នែកហ្នឹងច្រើនជាងទឹកមហាសមុទ្រទៅទៀត នឹងឯងសម្ដែងពញ្យលជ្រះថ្លាសម្រាប់សោតតាបតិផលតែបាន សូមព្រះអង្គបួសព្រះអង្គក៏បានឲ្យបួសក្នុងសំណាក់ភិក្ខុនីហើយក៏បានជាយាមសម្រាប់ព្រះអរហន្តជាព្រះអរហន្តីហើយត្រួតត្រងព្រះវិន័យជាវិន័យធម៌ទៀតអេតតកៈលើភិក្ខុនីទាំងឡាយហ្នឹងគ្រាន់តែលើកពីរឿង ណាអាការដែលណាគេឈួតដោយសេចក្តីវិន័យបល័យហៅថាភយសនមត្តកោហ្នឹងណាដោយសារថាមិនតន់ជួបទីពឹងចឹងហ្នឹងឯងទីពឹងคล้ายคล้ายហ្នឹងឯងដូចជាថារត់ចោលម៉ែឪអីទៅតាមបរោះជាទីស្រឡាញ់ហ្នឹង នឹងឯងទៅ សង្ឃឹមថាបានសុខអីចឹងណាគឺថាវាទុកចិត្តអាសេចក្តីស្រឡាញ់ហ្នឹងតាមពិតវាមាននៅជាមួយយើងរហូតណា វាបាននៅដំបងចឹងទៅដល់ទៅវាធូរស្រាលចេញពីចិត្តហ្នឹងទៅវារសាយទៅវាកើតមានរឿងរឿងភ័យខ្លាចដែលខ្លួនឯង មានកំហុសរត់ចេញពីផ្ទះចោលម៉ែចោលឪហើយការដែលនាំឲ្យមានកម្លាំងចិត្តរហូតដល់ទៅរត់ចេញពីផ្ទះអីអីមកហ្នឹងដោយសេចក្តីស្នេហាហ្នឹងហើយអាលោភៈហ្នឹងវាបាត់ចេញពីចិត្តហ្នឹងចឹងទៅវាមាននៅជាសុខអីទៀតដែលធ្លាប់ ឃើញមុខគ្នាញញឹមដោយក្តីស្រឡាញ់ហ្នឹងវាជាតែសុខមានកម្លាំងចិត្តណាទោះជាមកនៅព្រៃមកនៅ កូន ខ្ទួមអីយ៉ាងម៉េចក៏ក្លាហានហ្នឹងឯងមិនខ្លាចខ្លាដំរីមិនខ្លាចហត់នឿយវៃវៃទាំងអស់ហ្នឹងឯងចាញ់បោកលោកភៈមូលិចិត្តចាញ់បោកគំនិតដែលគិត សាងរឿងទាំងអស់ហ្នឹងចឹងហ្នឹងឯងដល់តែអញ្ចឹងទៅអាសេចក្តីស្រឡាញ់ហ្នឹងវាបាត់ទៅណាអញ្ចឹងវាមានអំឡាំងចិត្តវាមានសេចក្តី សុខអីទៀតប៉ុណ្ណាហើយសេចក្តីទុកមានបានលះបង់អីណានឹងឯងបងប្អូនកូនចៅត្រូវ បានឆ្លាតនៅក្នុងសេចក្តីនឹងចឹងក៏ណាហ្នឹងឯងមកភាពទៅចៅអធិការវត្តអង្គគ្រងចឹងដើម្បីគូជួយបញ្យលតើការវេ ចង្ហាន់ថ្វាយព្រះដូចម្ដេចទៅត្រឹមត្រូវអត់អត់អត់អីទេជាយើងមិនបាច់គិតអីទៅច្រើនក្រៅពីចិត្តដែលយើង រៀបចំថ្វាយព្រះអង្គហ្នឹងហ្នឹងឯងគឺមិនចាំបាច់ភាសាបាលីអីទៅក៏បានដែរទៅណាហ្នឹងឯងយើងចង់ចេញវាចាក៏តែវាចាខ្មែរយើងនឹងចឹងទៅហ្នឹងឯងទោះជាមិនចេញវាចាទេក៏យើងចាត់ចែងរៀបចំទៅដោយទឹកចិត្ត តែប៉ុណ្ណឹងទៅក៏សម្រេចជាមហាកុសលបានតម្កល់នៅចំពោះពុទ្ធបរិមាឬក៏បរមធាតុចឹងទៅណាដែលអរតនីមកតម្កល់ទុកដាក់កណ្ដាលជំនុំសង្ឃហើយក៏ថ្វាយនៅចង្ហាន់បិណ្ឌបាតហ្នឹងគឺតកទួងនឹងផ្លូវចិត្តនឹងឯងចឹងនឹងមានក្នុងអត្ថកថាតេខិណាវិភាំងកសោត3ដល់លេខ28ហ្នឹងមាន ព្រះអត្តកថាបានលើកឡើងពីថ្វាយចង្ហាន់ដល់សង្ឃមានប្រពុតជាប្រធៀបហ្នឹងគឺនៅតែណាមាននៅតែសម្រេចសំបីតែព្រះអង្គបរិនិព្វានទៅហើយហ្នឹងគឺ ដំណោះដោះស្រាយកុំឲ្យយើងសង្ស័យឬក៏ប្រកែកគ្នា ដង្វាយព្រះហ្នឹងត្រូវធ្វើឬក៏មិនចាំបាច់អីហ្នឹងចឹងយើងមិនបានធ្វើក៏មិនបានទៅហ្នឹងហើយយើងត្រេកអរអនុមោទនីដោយនៅខេនឌីតាមពៈបណ្ឌិតទ្វីបហ្នឹងគឺថាជាប់លប់ណាស់ហ្នឹងឯងពេលព្រឹកពេលថ្ងៃ ពេលល្ងាចភេសជ្ជៈទៀតចឹង មានចាត់ចែងអ្នកធ្វើអញ្ចឹងហ្នឹងឯងអញ្ចឹងមានអីអ្នកធ្វើក៏ចេះធ្វើទៅបានថាវិការក៏បានបនក៏បានឲ្យតែមាន ចិត្តជ្រះថ្លារស់នៅ ក្នុងកិច្ចការងាររៀបចំណាបបរយាគូណាចង្ហាន់ត្រង់ភេសជ្ជៈងាចចឹងទៅ នឹងឯងហ្នឹងទីតម្កល់ព្រះទេតធាតព្រះចង្កូមណាស្ដាំខាងក្រោមទៀតកណាបើស្ដាំខាងលើ នៅព្រះជលាមនីចេតដីទៀតហ្នឹងឯងយើងត្រេកអរទៅហើយមានគុណចាស់មុនទៅ ពុទ្ធបរិស័ទជើញអីចឹងទៅផ្ញើលុយផ្ញើកាក់អីទៅបូជាទៅក៏បានដែរណាដើម្បីបានថាបូជា ទីកន្លែងដែលថ្វាយចង្ហាន់ព្រះអង្គចនិច្ចជាការរាល់ថ្ងៃហ្នឹងចឹងទៅណែបងស្រីបាសិកាហុងកំសែគាត់មានប្រសាសន៍ពីកិច្ចការងាររបស់គាត់នឹងដែរគាត់បានព្រះបរមធាតុណាត់តូចពីតាមពៈបណ្ឌិទ្វីបដោយការគាត់ស្គាល់រាប់អានព្រះសង្ឃព្រះ អានន្តអីចឹងហ្នឹងឯងចឹងទៅក៏រៀបចំដូចនៅខេនឌីចឹងគឺថាមានទេលើកលែងដែរណាព្រោះគាត់បាននៅផ្ទះអីអីហ្នឹងចឹងហ្នឹងឯងដូច្នេះគឺមិនអីទេតែមិនយកជាបញ្ហាអីទេព្រោះបុណ្យកុសលនៅនឹងចិត្តដែលយើងត្រូវ អប់រំចម្រើន ថែរក្សាចិត្តហ្នឹងចឹងឲ្យមានសទ្ធាសេនេហៈហ្នឹងមកអាស្រ័យនឹងសិលសមាធិបញ្ញានេះនឹងឯងចឹងសិលសមាធិបញ្ញានឹងធានាក្នុងការដឹកនាំអ្នកដែលមកមកស្នេហាជាមួយនឹងស្នេហានឹងគឺពាក្យបាលីសេនេហៈចឹង មិនចំពោះតែលោភៈមិនចំពោះតែ យើងយកមកប្រើក្នុងលោកនឹងដូចជាស្នេហានៅក្នុងរឿងអ្វីអ្វីមិនចំពោះតែ បរោះស្ត្រីបងប្អូនកូនចៅអីទេចាគឺស្នេហាប្រទេស ជាតិមាតុភូមិអីអីចឹងទៅក៏ប្រើពាក្យស្នេហាហ្នឹងហ្នឹងឯង ដោយច្រើនយើងនិយមប្រើប្រាស់នៅក្នុងរឿងស្រឡាញ់គ្នាបរោះស្ត្រីក្មេងៗអីហ្នឹងចាក៏ប៉ុន្តែចំពោះសទ្ធានេះមានពាក្យថាសទ្ធាសេនេហៈដែរគឺណានៅក្នុងធម្មបតតកថាដែលសំដែងអំពីកិច្ចរបស់សទ្ធាហ្នឹងនៅក្នុង បកាថាធម្មបទចិត្តវៈព្រះអង្គសំដែងគាថាខាងដើមហ្នឹងចាហ្នឹងឯងប្រົບចំពោះព្រះមេខយៈហ្នឹងខន្តនាងចៈបលាំងចិត្តតាំងទុរៈខੰងទុនវេរយងឧជុងការោតេមេធាវីឧសកការោវតេជានាងហ្នឹងអឺ អ្នកប្រាជ្ញលោកធ្វើចិត្តដែលក្លែងក្លងញាប់ញួរដែលរក្សាបានដោយលំបាកហាមឃាត់បានដោយកម្រហ្នឹងណាមានអ្នកប្រាជ្ញឯងលោកធ្វើចិត្តហ្នឹងឲ្យត្រង់ដូចជាជាងដែលកាប់កូនឈើយកមកធ្វើជាកូនព្រួយអញ្ចឹងនេះសម្បកកូនឈើហ្នឹងគឺជាឈ្មោះនៃកិលេសដែលក្រោតក្រៀតហ្នឹងបកចេញទៅដោយសិលដោយធុតាំងកិវត្តហ្នឹងឯងធុដងនៅក្នុង សិលនឹងវត្តហ្នឹងហើយបានយកសទ្ធានឹងឯងមកលៀបសាច់ឈើហ្នឹងហៅថាសទ្ធាសេនេហៈបល័យដាក់មកអញ្ចឹងចឹងគឺថាដូចជាជួទឹកសេនេហៈហ្នឹងជាជាជួចឹងចឹងបាន ប្រើ ទៅក្នុងរឿងលោភៈដែលស្រឡាញ់ជាប់ចម្ពាក់អីហ្នឹងក៏ប្រើ ពាក្យស្នេហាហ្នឹងមកអំពីក្នុងសេចក្តីថាវាជាជួវាជាជួស្អិតដែលលៀបចិត្តឲ្យជាប់ទៅនឹងអារម្មណ៍ សេនេហៈស្នេហាហ្នឹងប្រែតែជួស្អិតទៅចឹងណាសទ្ធាហ្នឹងគឺជាជួដែរលាបទៅហើយរោលដោយភ្លើងគឺវិរិយៈហើយបានពុតដោយសមថៈនិងវិបស្សនាអញ្ចឹងដូចជាសទ្ធាគុណចាស់ចេញចាក់ផ្ទះចូលកាន់ភ្នោះបុជាបបចិត្តហ្នឹងគឺថាគេនេះជួលៀបចិត្តហ្នឹងឲ្យជាប់ជាមួយ គ្នានឹងបរតនត្រ័យអញ្ចឹងទៅសទ្ធាហ្នឹងក៏ ប្រព្រឹត្តទៅក្នុងប្របាទិមោកសង្វរៈជាដើមនឹងបរិសុទ្ធចឹងចឹងទៅដោយសារអីដោយសារគោរពជ្រះថ្លា ស្មោះត្រង់នៅក្នុងពុទ្ធធម៌ប្រសងនឹងបរិចរិយានុត្រយៈគឺថាចាប់ដើមពី ទេសនានុត្រយៈការឃើញដល់ប្រសើរទៅសវនានុត្រយៈស្ដាប់ នឹងឯងនៅក្នុងបវរនៃពុទ្ធសាសនាហ្នឹងយើងឃើញវៃវៃមានឃើញព្រះសម្មាសម្ពុទ្ធជាដើមហ្នឹងហើយបានមកស្ដាប់ពធัวរួចទៅបានលាភានុត្រយៈបានលាបពីការស្ដាប់ហ្នឹងមានសទ្ធាជាដើមហ្នឹងក្នុងអរិយត្រប់ហើយបានសិក្សាសិក្ខានុត្រយៈហ្នឹងមានអធិសិលអធិចិត្តអធិបញ្ញាហ្នឹង ចឹងបានចូលទៅដល់ទី5ហ្នឹងបរិចរិយានុត្តរិយៈហ្នឹងឯងសម្រាប់ក្នុងការសិក្សាទៅ ទៅជាការបំរើបរតនត្រ័យជាការបំរើដល់ក្រៃលែងហ្នឹងចាប់ពីនឹងទៅចុងក្រោយគឺទេសនានុត្តរិយៈមានតែការនឹករលឹកដល់បរតនត្រ័យពុទ្ធានុសតិជាដើមហ្នឹងទៅ ហៅថាអនុសតានុត្តរិយៈហ្នឹង ចឹងគឺក្នុងអនុត្តរិយធัวប្រែមកថាធัวប្រសើរពងពោះអត់មានអ្វីដូចចឹងហ្នឹងហើយឧត្តរៈប្រែតែប្រសើរហើយហ្នឹងឯងដូច្នេះអនុត្តរៈមិនមែនគ្រាន់តែប្រែតែប្រសើរទេហ្នឹងឯងហើយក៏មិនមែនបរិស័យថាមិនប្រសើរដែរហ្នឹងឯងបានដីថាប្រសើរដល់ពងពោះបាទដែលមិនមានអ្វីប្រៀបដូចបាន ណាអាហ្នឹងទៅជាការសម្ដែងឲ្យឃើញថាជាការប្រសើរដល់កំពូលទៅតែម្ដងដូចអនុត្តរៈសម្មាសម្ពោធិញ្ញាណអញ្ចឹងណាហ្នឹងឯងឬក៏នៅក្នុងអនុត្តរោ រិសតមសារថៈនឹងចឹងជាប្រគុណរបស់ព្រះអង្គដែលទ្រង់ប្រសើរលើសទៅដោយសិលសមាធិបញ្ញាវិមុតវិមុតញ្ញាណទេសនៈហ្នឹងអត់មាននរណាប្រៀបស្មើនឹងព្រះអង្គហ្នឹងគឺទ្រង់ពនាមថាអនុត្តរោហ្នឹងឯងបរិសតមសារថៈសត្ថាទេវៈមនុស្សសានំពុទ្ធោភគវេអតិនឹងចឹងទៅអនុត្តរគុណទាំងចឹងអនុត្ត តរិយធัวគឺធัวដែលនាំឲ្យបុគ្គលនឹងបានប្រសើរលើសប្រសើរពងពោះទៅដោយគុណទាំងឡាយហ្នឹងដោយទេសនានុត្រយៈបន្តមកសវនារួចទៅ បានចូលលៀបខេនុត្រយៈជាការបានលៀបដែលយើង ចាត់ទុកថាលៀប មានអីមានអីហ្នឹងវាលៀបឯងប៉ុន្តែវាមិនអាចមកប្រៀបដូចជាការបាននៅអរិយទ្រព្យទេដែលជាលៀបដល់ប្រសើរពងពោះហ្នឹងចឹងដែលមានសទ្ធាជាដើមនឹងឯងដែលនាំឲ្យមានត្រៃសិក្ខាដែលជាការសិក្សា សិក្សាក្នុងលោកនឹងមាន ច្រើនបែបច្រើនប្រការដែលថាជាការសិក្សារៀននឹងតែត្រៃសិក្ខានេះដោយសីលសិក្ខាជាដើមនឹងអនុត្តរិយធម៌ហើយនឹងចឹងហើយចូលទៅដល់ការបំរើបរតនត្រ័យតាមរយៈនៃការសិក្សានឹងដោយបដិបត្តិបុជាទាំងហ្នឹងឯងបានទីបំផុតគឺ ចិត្តភាវនាចម្រើនឡើងបញ្ញាភាវនាប្រព្រឹត្តទៅដោយអនុសតានុត្រយៈហ្នឹងមានតែការនឹករលឹកដល់ព្រះពុទ្ធពធព្រះសង្ឃហ្នឹងដោយព្រះគុណហ្នឹងជាជាអារម្មណ៍នៃសតិរលឹកចនិច្ចកាលចឹងជាកម្ពូលពិសេសទៅដូចជាព្រះបង្គយៈ ដែលជាសិស្សរបស់អាចារ្យពេវរីព្រាមហើយបានមកទូលសួរព្រះអង្គនៅបាសានកៈចេតីក្នុងបរាយណវៈហ្នឹងគឺបញ្ញយៈហ្នឹងបាននៅសទ្ធាក្នុងបរតនត្រ័យដូចជាព្រះវគ្គលីណាឬក៏អង្គដតីទៀតក៏ណាព្រះបញ្ញយៈហ្នឹងបានប្រកាសប្រាប់ ចាពាវរីហ្នឹងអាត្មាភាពហ្នឹងគឺមិនដែលនៅឃ្លាតពីពុទ្ធអង្គទេឃ្លាតដោយកាយមែនប៉ុន្តែការដែលលោក បញ្ជាក់ហ្នឹងគឺដោយចិត្តគឺណាគឺចម្រើន ទៅដោយពុទ្ធានុសតិហ្នឹងអាស្រ័យសទ្ធាហ្នឹងមមតំទៅហ្នឹងដែលជាព្រះអនាគាមិបុគ្គលហើយហ្នឹងព្រះធម្មានវិភាកព្រះអង្គទ្រង់បញ្ចេញ ព្រះរស្មីសម្ដែងពធัวទៅ ព្រះបង្គយៈក៏សម្រេចព្រះអរហន្តទៅ នៅពេលនឹងឯងហើយអាចារ្យពាវរីហ្នឹងក៏សម្រេចអនាគាមិផលទាំងហើយបរិស័ទប្រមាណ500នាក់ដោយឡែកពីសិស្សទាំង16ផ្សេងទៀតហ្នឹងហើយសិស្សទាំង16ហ្នឹងមានបរិវារ1000 1000នាក់ហ្នឹងទៅទៀតហ្នឹងហើយ ពីមុនហ្នឹងនៅក្នុងសំណាក់បរិចាពេវរីនឹងទាំងអស់នៅដល់ចេញទៅទៅនៅសល់ប្រមាណ500នាក់ហ្នឹងក៏សម្រេចសោតាបត្តផលពេលហ្នឹងផងដែរទៅចឹងនឹងសិតតអ្នកមានអភិនិហាមានប៉ុនបានធ្វើមកចឹងចឹងបានយើងទីបំផុតគឺណាបានឆ្លងកាត់អ្វីៗគ្រប់យ៉ាងក្នុងជីវិតហ្នឹងសិតតែជាមេរៀនឲ្យយើងយល់ថា គឺទោះជាយើងត្រូវបាត់បង់អ្វីជាបន្តបន្តក៏ដោយ តែត្រូវរក្សាចិត្តហ្នឹងកុំឲ្យ បាត់បង់តែកុំឲ្យ ខូចចិត្តហ្នឹងឯងទោះជាត្រូវបាត់បង់អីក៏ដោយ មាសប្រាក់ទ្រព្យសម្បត្តិលៀបយសអីហ្នឹងយ៉ាងម៉េចក៏ដោយឲ្យតែចិត្តរបស់យើងស្ថិតនៅក្នុងបុណ្យកុសល គឺនៅតែមានសេចក្តីសុខចឹងអារម្មណ៍អីអីហ្នឹង ដែលជាធម្មតាយើងតែងភ័យខ្លាចតក់ស្លុតជាមួយគ្នានឹងអារម្មណ៍នឹងរឿងហ្នឹងប៉ុន្តែ កាលណាបើវាជាអារម្មណ៍របស់ចិត្តបន់វាជាអារម្មណ៍នៃកុសលចិត្តគឺវាអត់មាន បញ្ហាអីជាមួយនឹងរឿងហ្នឹងទេព្រោះណាវាទៅជារឿងល្អទាំងអស់អញ្ចឹងបានចេះតែរំលឹកពុទ្ធបរិស័ទយើង កុំឲ្យចិត្តតែស្ទុះស្ទាទៅរករឿងល្អតាមចំណង់ចំណូលចិត្តហ្នឹងថាហ្នឹងហើយដល់តែពេលបានមកសบายរីករាយផ្លេតទៅថាមិនមែនទេអានោះទៅទៀតហ្នឹងឯងចឹងចឹងបាន គេ ផលិតវត្ថុសម្ភារៈអីចិត្តតែបន្តបន្តមកហ្នឹងវិសាចិត្តមនុស្សគឺវាចេះតែមិនមែនរបស់មុនហ្នឹងចឹង នឹងឯងមុនដំបូងថានឹងឯងតែដល់ទៅបានរួចទៅទៅជាថាមែនទេអនុទៅទៀតចឹងណាហ្នឹងឯងឡើយចិត្តតែស្វែងរករហូតហ្នឹងតែជារឿងមិនចេះល្មមមិនល្មមនឹងរបស់ដែលមានណាមិនល្មមនឹងរបស់ដែលបានដល់អញ្ចឹងទៅក៏ មិនរមួមនឹងសេចក្តីសុខដែរហ្នឹងឯងវាចិត្តតែខ្វះខាតសេចក្តីសុខនឹងឯងចឹងប្រឹងប្រែងទុះទាតែដូច្នេះគឺណាតាមពិតរឿងល្អនៅ ត្រង់ចិត្តល្អទេឲ្យតែចិត្តល្អពិសោធន៍មើលទៅទៀតរឿងអីក៏ល្អហ្នឹងឯងបើយើងពិតជាចង់បានរឿងល្អសុំពីខ្លួនឯងទៅ នឹងឯងមិនបាច់យើងទៅស្វែងរកទុស្ទាអីណាយណីទៅទេហ្នឹងប្រយ័ត្នចាញ់បោកលោភៈនឹងឯងទាំងត្រូវវត្តសង្សារវែងឆ្ងាយរហូតមកហ្នឹងរឿងហ្នឹងឯងរឿងចាញ់បោកគេលេះខ្លួនឯងហ្នឹងអញ្ចឹងគឺរឿងល្អនៅត្រង់ចិត្តល្អទាំង តែកាលណាចិត្តល្អហើយមានស្អីទៀតវាចេញទៅជាទានចេញទៅជាសិលចេញចេញជាសមថៈជាវិបស្សនាដូចជាជារៀបជាធិមរណៈអីចឹងណាវាទៅជាអារម្មណ៍នៃអភិនហបច្ចវេកណៈវាទៅជាអារម្មណ៍នៃប្រកម្មដ្ឋាន ដូចមរណសតិអីចឹងទៅ ទៅជាសម្រាប់សមាធិទៅនៅពេលដែលនឹករលឹកដល់សេចក្តីស្លាប់មើលមើល វាមានអាក្រក់អីបើវានាំឲ្យសម្រេចដល់ទៅសមាធិចិត្តទៀតផងហើយសង្ខារធัวដែលមិនទៀងជាទុកហ្នឹងជាអារម្មណ៍របស់វិបស្សនាវិសេសលើសមាធិនឹងទៅទៀតដែលនាំមកនៅសេចក្តីសុខស្ងប់នឹងថានេកមៈសុខណានេកមៈសេតៈសោមនស្ស មើលមើលចំពោះសង្ខារធัวអត់មានចាំបាច់អាល័យអតីតៈអីចង់រស់នៅឲ្យដូចមុនទេហើយក៏អត់កើតទុកខ្វាយខ្វល់អីក្នុងអនាគតដែរពីព្រោះរស់នៅ ជាសុខជាមួយនឹងបច្ចុប្បន្នហ្នឹងដោយការមិនចាប់មិនប្រកាន់ថាជាអត្តាទូខ្លួនយើងក្នុងនាមរូប អសង្ហេរង្គអសង្កបੰងតាំងវិធាមនុព្រួយេចម្រើនវិបស្សនាទៅវាអត់រសេមរសាមថាជាអត្តាទូខ្លួនអីទេអរិសេមរសាមដោយសកាយៈទិដ្ឋិហ្នឹងអាកំរើកញាប់ញួរដោយសកាយៈទិដ្ឋិហ្នឹងវាអត់មានហ្នឹងឯងបានព្រះអង្គត្រាស់ថាអសង្ហេរង្គអសង្កបੰងតាំងវិធាមនុព្រួយេហ្នឹងជាមួយនឹងបច្ចុប្បន្នហ្នឹងបច្ចុប្បន្នញ្ញយោធម្មំតថតថវិបស្សតិនឹងឯង ហ្នឹងហើយអញ្ចឹងបើវាអត់មានកង្វល់នឹងអត្តាតួខ្លួនបច្ចុប្បន្នហ្នឹងត្រូវការអតីតយកមកឲ្យអ្នកណាហើយទៅខ្វល់ក្នុងអនាគតរឿងអីចឹងហ្នឹងហើយដែលអ្វីអ្វីចូលមកដល់ជីវិត វាទៅជាអារម្មណ៍នៃទានអារម្មណ៍នៃសិលអារម្មណ៍នៃ សមថៈអារម្មណ៍នៃវិបស្សនា មានរឿងអីអាក្រក់ហ្នឹងហើយអញ្ចឹងបានរៀបរាប់ ត្រឡប់មកខាងដើមវិញថារឿងជាមួយនឹងលោកនេះបើយើងល្ងងខ្លៅហ្នឹងឯងយោវេអវិធាឧបធੰករោតិហ្នឹងណាកាលណាបើយើងមិនដឹងមិនចាក់ធ្លុះអាហ្នឹងវាធ្វើនៅឧបធិពាក្យថាឧបធិហ្នឹងគឺត្រួតត្រងនៅសេចក្តីទុក្ខ នឹងឯងតែអញ្ចឹងបណបណាំងទុក្ខមុពេតេមេអន្តោណាជាបកុលងងខ្លៅនឹងឯងក៏ចូលទៅដល់សេចក្តីទុក្ខរឿយរឿយណានឹងឯងជាមួយនឹងលោកនេះវាទៅជាធ្វើឲ្យសត្វលោកយើងឆ្កួតជាមួយនឹងលោកនឹងទៅបានទាំងនឹងឯងគួតស្រឡាញ់គួតស្អប់នឹងអញ្ចឹងទៅចឹងនៅក្នុង កាមមត្តកោ កោធម្មតកោហ្នឹងហ្នឹងឯងគួតដោយការវង្វេងរមោហៈដោយទិដ្ឋិហ្នឹងយើងនិយាយទៅតាមអំណាចនៃកិលេសហ្នឹងអញ្ចឹងបានវាចេញទៅជាភយសនមត្តកោចុងក្រោយនឹងទៅទៀតទៅហ្នឹងឯងឬក៏ថាសរមមត្តកោអីហ្នឹងគ្រឿងញៀនគ្រឿងសវឹងអីអីហ្នឹងចឹងមកអំពីកិលេស ហ្នឹងឯងការមុំមត្តកោជាដើមហ្នឹងគឺខ្សែផ្សោយនៅក្នុងវត្ថុកាមគុណទៅវាទៅជួបគ្រឿងញៀនគ្រឿងសវឹងអីទាំងអស់ហ្នឹងថែមឆ្កួតដោយកិលេសហើយវាទៅបាត់បង់ស្មារតីបន្ថែមទៅទៀតហ្នឹងឯងដោយការខ្សែគប់បាបប្រមិតហើយក៏ ញៀនស្រវឹងអីអីហ្នឹងគឺមនុស្សយើងចង់បំភ្លេចទុកហ្នឹងហើយវាអាចមានរឿងរ៉ាវឲ្យកើតទុករឿងអីរឿងអីហ្នឹងក៏ទៅបរិភោគគ្រឿងស្រវឹងទៅដើម្បីបំភ្លេចទុកហ្នឹងឯងភ្លេចទៅខ្លួនឯងប៉ុន្តែទុកវាមានភ្លេចយើងឯណាកប់ភ្លេចជុងវាតែជុងអត់ភ្លេចកប់ទេហ្នឹងឯងយើងចង់បំភ្លេចទុកដោយសារគ្រឿងស្រវឹងឬក៏ថា លេបថ្នាំដេកលក់អីចឹងទៅយើងចង់បំភ្លេចទុកតែទុកមិន បំភ្លេចយើងទេ យើងចាំអញ្ចឹងហ្នឹងហ្នឹងឯងដូច្នេះកុំតែចង់បំភ្លេចទុកដោយសារលេបថ្នាំដេកលក់ឬក៏ទៅគ្រឿងសង្វឹងគ្រឿងអីនោះណាគឺត្រូវសិក្សាសេចក្តីទុកហ្នឹងឯងសិក្សា ក្នុងរឿងហ្នឹងឲ្យវាឃើញតាមទីក្តីពិតទៅហ្នឹងឯងក្នុងសាសនាហ្នឹង សំខាន់ណាព្រះមច្ចរិយធัวហ្នឹងដើម្បីរៀន ពីទុកគឺណាសិក្សាពីទុកកំណត់ដឹងទុកហ្នឹងយើងអត់ដឹងទុកវាទៅជាទុកខេអញ្ញាណังអវិជ្ជាហ្នឹងខ្លាចសេចក្តីទុកដោយអវិជ្ជាត្រូវពឹងតណ្ហាដើម្បីរស់សេចក្តីសុខសត្វលោកយើងហ្នឹងអត់ស្គាល់ទុកហ្នឹងវាត្រូវពឹងតណ្ហា ដូច្នេះព្រះអង្គឲ្យរៀនពីទុកដែលរៀនទៅវាឃើញស្អីដែលប្រព្រឹត្តទៅ ជាទុកក្នុងអត្តភាពរូបវេទនាសញ្ញាសង្ខារវិញ្ញាណសង្ខិតតេនៈបញ្ចប់បាទានៈខន្ធាទុក្ខាដោយពំព្រួញមកឧបាទានខណ្ឌ5ហ្នឹងឯងហើយវាប្រកាសជាអ្នកអត្តារូបវេទនាសញ្ញាសង្ខារវិញ្ញាណវាអត់មែនជាអត្តាទូខ្លួនហើយបើទុកនឹងវាមិនមែនជាអត្តាទូខ្លួនអញ្ចឹងយើងចាំបាច់ ទៅដោះស្រាយស្វែងរកសេចក្តីសុខតាមរយៈនៃតណ្ហានឹងត្រូវពឹងតណ្ហាត្រូវ ប្រាថ្នារបស់ក្នុងលោកនឹងធ្វើអីគេថាវាតល់តែប្រកាន់ថាខ្លួនយើងអ្នកកើតទុកបានជាត្រូវពឹងតណ្ហារស់សុខតែដល់ទៅដឹងថាទុកវាមិនមែនជាអត្តាទូខ្លួនយើងមិនចាប់មិនប្រកាន់តែប៉ុណ្្នឹងឯងចឹងវាកើតទៅជាកិច្ចប្រតិបត្តិមួយ គឺការដាក់ចុះហ្នឹង នឹងឯងទៅអញ្ចឹងណែអាការមិនចាប់មិនប្រកាន់នឹងឯងជាឈ្មោះនៃព្រះនិព្វានដែលជានិរោធអរិយសច្ចៈនេះបាន ជាសុខគឺបរមសុខអត់មានចាំបាច់យើងទៅរួសុខក្នុងទុកអីដូចជាទៅរួតិចក្នុងភ្លើងអីទេ ចេញទៅពីភ្លើងមកមានចាំបាច់ទៅបន់ឲ្យភ្លើងតិចអីដៅអីក៏ក្ដៅទៅ ដាំស្លអីតាមនឹងទៅកម្ដៅកាយខែលងាចឹងទៅ នឹងឯងវាជាធម្មជាតិភ្លើងវាក្តៅអញ្ចឹងកុំតែយើងលូកកុំតែយើងចាប់អញ្ចឹងទៅដោយព្រះអង្គសម្ដែង ចាក់ខុងអាទិតតាំងអញ្ចឹងសិតតែភ្លើងឯហ្នឹងរូបាអាទិតតាអីចឹងទៅហ្នឹងឯងហ្នឹងឯងដូចរឿងរឿងគេថតរឿងសัตว์រឿងអីអីហ្នឹងគ្រាន់តែយើងមើលជាកតិ ស្ដាប់ជាកតិរឿងរ៉ាវនោះវាមាន ការអប់រំនឹងឯងដោយខ្លាខ្មុំបដៅអកូនមនុស្សឈ្មោះម៉ៅឃ្លីហ្នឹងឲ្យឲ្យស្គាល់ភ្លើងពីព្រោះធ្លាប់នៅតែជាមួយសត្វទៅហ្នឹងឯងសត្វហ្នឹងមិនចូលចិត្តភ្លើងអីអីហ្នឹងទេភ្លើងឆេះព្រៃឆេះអីហ្នឹងគ្នា វិន័យវិន័យចឹងទៅ ប៉ុន្តែមនុស្សចូលចិត្តភ្លើងណាពួកមនុស្សចូលចិត្តភ្លើងហ្នឹងឯងហើយបើម៉ៅឃ្លីឯងទៅនៅជាមួយមនុស្សគឺណាកុំកុំលេងភ្លើងកុំចាប់ភ្លើងហ្នឹងឯងបដៅអញ្ចឹងអាហ្នឹងក្រាន់តែយើងលើកជារឿងរ៉ាវហ្នឹងមកដើម្បីមកបញ្ជាក់ថាអាភ្លើងធម្មតាហ្នឹងយើងដឹងហើយ ប៉ុន្តែឥឡូវយើងមកទទួលយកអវាទរបស់ព្រះអង្គនេះដែលព្រះអង្គសម្ដែង នៅ ក្នុងអតិតបរិយាយសោតបុរាណជាដិលនឹងគឺថាមេរឹងរូសមិនងាយជឿព្រះអង្គទេព្រះអង្គសម្ដែងបរិហាឡើង3500មុខហ្នឹង ម្រំតែបានដាក់ចិត្តព្រមបួសនឹងព្រះអង្គក្នុងថ្ងៃហ្នឹងពាក់កណ្ដាលខែបោះហ្នឹងព្រះអង្គនាំមកគយាសិស័កប្រទេសប្រកាសអតិតបរិយាយសោតហ្នឹងឯងគឺថាអ្វីអ្វីវាជារបស់ក្ដៅចក្ខុងអតិតាំងរូបាអតិតាចក្ខុវិញ្ញាណังអតិតាំងហ្នឹងក្ដៅដោយសារភ្លើង11កងចឹងយើងរាប់ ជាតិជារាមរណៈ3រាគៈទុសៈមោហៈ3ទៀត6ហើយនៅសល់5ដីឡែកសោកៈបរិទេវៈទុក្ខៈទោមនសៈឧបាយាសៈហ្នឹងក្តៅដោយសារភ្លើង11កងហ្នឹងហើយក្តៅហ្នឹងគឺក្តៅរលាករលេះរលួយ នៅ ពេលណានៅពេលចាប់ប្រកាន់ឧបាទានវាជាដៃរបស់ចិត្តតែកាលណា ចាប់ប្រកាន់ ជាអត្តាទូខ្លួន ជារបស់ ខ្លួនអានឹងវាត្រូវរលាដោយសារការចាប់ការប្រកម្មហ្នឹងទៅទៅ ជាលេងភ្លើងហ្នឹងឯងអានឹងខ្លាឃុំបដៅកូនមនុស្សដែលគ្នាធ្លាប់ទៅនៅជាមួយសត្វហ្នឹងបើសិនបើទៅនៅជាមួយមនុស្សកំលែងភ្លើងហ្នឹងគឺយើងនឹកឃើញអវាទព្រះអង្គដែលបដៅយើងដែលយើងមិនស្គាល់ភ្លើងហ្នឹងណា ហើយក៏ចាប់ទៅចឹងហើយបើជាមួយនឹងភ្លើងដោយកូនតូចអីវារលាកម្ដងវារៀងហើយឈប់ចាប់ហើយហើយយើងនេះវាអត់ដឹងទេវាអត់ដឹងថាវាមានទីក្តីទុកសោកនឹងដោយសារការចាប់ប្រកាន់នឹងឯងវាអត់ដឹងវាទៅជាច្រឡំ វែងវ័នអីទៅថាមកពីអ្នកតន្ត្រីអីអីធ្វើឲ្យយើងកើតទុកធ្វើឲ្យយើងមួម៉ៅក្តៅក្រហាយអីចឹងទៅ នៅពេលដែលយើងចាប់កំហុសអ្នកតន្ត្រីពិតមែនអ្នកតន្ត្រីខុសមែនប្រព្រឹត្តដោយ លោភៈទោសៈមោហៈមែនក៏ប៉ុន្តែ នៅពេលដែលយើងខឹងនៅ ពេលដែលយើងកើតទុកក្នុងរឿងហ្នឹង តើកិលេសរបស់អ្នករតីឬកិលេសរបស់យើងដែលនាំឲ្យយើងក្តៅហ្នឹងនាំឲ្យយើងកើតទុកហ្នឹងហើយយើងអត់ដឹងទេគេណាគឺវាវង្វេងទៅច្រឡំថាអ្នកដតីហ្នឹងធ្វើឲ្យយើងកើតទុកហ្នឹងឯងសំបីអតិហោថាអ្នកតីស្ដីឲ្យយើងឬក៏អកប្បកិរិយាអីយ៉ាងណាហ្នឹងកន្លងទៅពីព្រឹក មកដល់ថ្ងៃដល់ល្ងាចកន្លងទៅមួយថ្ងៃហើយកន្លងទៅមួយខែហើយហើយយើងនៅតែកើតទុកក្នុងរឿងនឹងទៀតណាណាគេមកធ្វើអីយើងគឺដោយសារតែគំនិតរបស់យើងហ្នឹងទាំងដោយកស៊ូកងមួយយើងចាប់នៅចំរៀមអញ្ចឹងយើងតែហៅថាចាប់ដៃឆ្វេងហើយដៃស្ដាំយើងទាញមកលេងទៅទាញមកលេងទៅវាឈឺតែខ្លួនឯងហ្នឹងហ៎ នឹងឯងដោយសារអីដោយសារយើងចាប់យើងលេងដែរទៅវាមានឈឺអីនឹងឯងយើងអត់ព្រមលេងហ្នឹងហ្នឹងឯងអញ្ចឹងគឺតលតែយើងដឹកអញ្ចឹងចឹងតែតែយើងរៀនយើងយល់យើងដឹងថាសេចក្តីទុករបស់យើងនោះមកពីចាប់ប្រកាន់ចឹង រឿងរ៉ាវក្នុងលោកនេះប្រព្រឹត្តទៅ ជាធម្មតាធัวហើយថែមទាំងជាមេរៀនថ្នាក់បរិញ្ញាព្រះពុទ្ធអង្គក៏សិក្សាក្នុងសាលានឹងព្រះបជ័យកពុទ្ធព្រះអគ្គសាវកអគ្គសាវិកាអីក៏សិក្សា នៅ ក្នុងសាលាថ្នាក់បរិញ្ញានឹងហើយផ្សំនឹងអភិនិហាបារមីក៏បានជា ព្រះសម្មាសម្ពុទ្ធព្រះបជ័យកពុទ្ធជាដើម តែយើងបែរទៅជាបន្ទុះតោះមិនសិក្សាទេ បំរើកិលេសចំណងតណ្ហានឹងចង់បានយ៉ាងនេះវិញចង់បានយ៉ាងនោះវិញ ការពិតមិនទទួលយកដោយបញ្ញាទេទៅតាមតែចំណងខ្លួនឯងហ្នឹងអានឹងមិនឈួតរឿងក្នុងលោកហ្នឹងគឺគ្រាន់តែយើង មិនចាប់មិនប្រកាន់មិន ប្រណាំងមិនប្រជែងមិនត្រេកអរមិន អួតអាងអីជាមួយតែប៉ុណ្ណឹងគឺជា ជាឈួតហ្នឹងឯងចឹងអាកាមមត្តកោក៏ជាចឹងកោធម្មត្តកោមោហមត្តកោទិដ្ឋមត្តកោអីជាដើមហ្នឹងគឺថាជាឈួតតែទាំងអស់ហ្នឹងព្រោះព្រះនិព្វានគឺមិនមានរោគដោយសពគ្រប់ណាឧបាទានខណ្ឌហ្នឹងក៏ជារោគហើយវាត្រូវរោគផ្លូវចិត្តហ្នឹង ឆ្កួតផ្លូវចិត្តនឹងឆ្កួតចិត្តនឹងគឺជារឿងសង្ខារធัวហើយការជារោគទាំងអស់នោះគឺព្រះនិព្វានគឺណាដោយអំណាចអសតគឺអរិយមគ្គប្រកបតែអង្គ8ប្រការហ្នឹងរឿងក្នុងលោកនឹងពុទ្ធបរិស័ទយើងដែលវឹកហាត់ការស្ដាប់ពធัวរឿយរឿយមកអប់រំមកមើលមើលទៅរឿងរឿងលេងភ្លើងវារលា នឹងឯងហើយបើរឿងការដែលវង្វេងទៅតាមអំណាចនៃកិលេសហ្នឹងក៏វាទៅជាអមត្តកៈផ្សេងផ្សេងទៅតាមហ្នឹងជាមួយគ្នានឹងរឿងរបស់លោកហ្នឹងចឹងក៏ណាដូច្នេះគឺជាបាលទៅដោយបញ្ញាដោយស្មារតីអប់រំសតិប្បដ្ឋាននឹងឯងចឹងណា ឲ្យយើងយល់តាមធម្មតាធัวហ្នឹងអើចឹងហ្នឹងឯងតាមសេចក្តី ពិតរបស់លោកហ្នឹងហ្នឹងឯងវាដូចជាថាជារៀបជាធិមរណៈគេជា ធម្មតាធัวចឹងបើយើងមិនចាប់មិនប្រកាន់ហើយវាមានទៅមោហុមមត្តកោអីរហូតដល់ទៅភ្ជាសនំមត្តកោឈួតដោយការវិន័យប្រត់ប្រាសចាក់សัตว์នឹងសង្ខារនឹងអី មកពីយើងមិនដឹងតែវង្វេងដល់វង្វេងទៅស្រឡាញ់ចាប់លេងទៅដោយបដាចារាលេងជាមួយនឹងបរោះអ្នកបំរើក្នុងផ្ទះហ្នឹងអាហ្នឹងទៅជាការមុំមត្តកោរត់ចោលម៉ែឪជាសិទ្ធិតកូលមុខមាត់ក្រុងសាវត្ថីហ្នឹងឯងដោយសារតែលេងលេងនៅក្នុងកាមគុណហ្នឹងឯងណាហ្នឹងឯងវា គ្រោះថ្នាក់ទៅតាមនឹងចឹងដល់ទៅថ្នាក់ឈួតនឹងឯងចឹងវាឈួតតាំងពីកាមមត្តកោនឹងមកនៅចឹងទៅវាទៅជាភៈសនមមត្តកោនឹងទៅចឹងហើយមើលមើលចឹងសភាពនៃលោកនឹងណាធ្វើឲ្យសัตว์លោកយើងឈួតវង្វេងទៅ បានដោយអំណាចនៃកិលេសរៀងរៀងខ្លួនហ្នឹងហ្នឹងឯងហើយធម្មតាធัวសោះហ្នឹងចឹងដំណោះដោះស្រាយហ្នឹងកុំតែលេងជាមួយទៅ ឃើញទៅតាមសេចក្តីពិតនៃលោកនឹងទៅគាត់មិនត្រឹមតែយើងមិនវង្វេងមិនឆ្កួតមិនលប់សតិអីទេថែមទាំងបានចំណេះចេះដឹងថ្នាក់បរិញ្ញាផ្សំនឹងអភិនិហាបារមីដែលបំពេញមកបាន ជាពុទ្ធក៏បានព្រះវិជ័យកពុទ្ធអគ្គសាវកអគ្គសាវិកាពុទ្ធមេត្តាពុទ្ធបិតាអីហ្នឹងដោយសារការសិក្សាការពិតនៃលោកនេះ មើលមើលទៀតរឿងពិតនៃលោកនេះហ្នឹងតែកាលណាយើងមិនសិក្សាឈួតទៀតឈួតទៅណាអីចូលអ្វីអ្វីមានបច្ច័យឲ្យកើតឡើងស្ថិតនៅក្នុងការមិនទៀងជាទុកជាអនត្តាតែយើងអត់ដឹងយើង ចាប់ប្រកម្មធ្វើជារបស់យើងនឹងឯងមើលមើលចាំ ហើយដល់ទៅចាប់ប្រកម្មធ្វើជារបស់យើងអញ្ចឹងទៅវាត្រូវហួងហែងសោចន្តិជនាមមាយីទេហើយលោក នឹងតាមធម្មតារបស់សភាវៈហ្នឹងឯងសង្ខារលោកហ្នឹងឯងវាមាន បច្ច័យឲ្យកើតឡើងវាត្រូវតែជាធម្មតាធัวដែលត្រូវតែអត់មាន តាំងនៅខិតនៅអីទេត្រូវអស់ទៅសូន្យទៅរលត់រលាយទៅហ្នឹងឯងចឹងអតិសនៈតោអាយន្តេ ភង្គាគេឆន្ទតែទេសនាំងវិជបាតោវៈអាកាសេឧបច្ចន្តិវិយន្តិចៈការកើតឡើងនឹងការរលត់ទៅ នឹងដូចផ្លេកបន្ទោឯដល់អាកាសអញ្ចឹងអត់មាន ផ្លូវមកអត់មានផ្លូវទៅទេមកពីណាក៏អត់មានផ្លូវមកអត់ដឹងអត់ឃើញទៅណាក៏អត់អត់ឃើញហ្នឹងណា នឹងឯងអទេសនតោអាយន្តិភង្គាគាឆន្តិទេសនាំងនឹងនឹងឯងគាឆន្តិនិងអទេសនាំងនឹងគឺមិនមិនឃើញមិនឃើញថា បែកធ្លាយទៅវាទៅណាហ្នឹងមកអំពីវាមានបច្ច័យឲ្យកើតឡើងមុននឹងកើតវាអត់មានទេ អាស្រ័យបច្ច័យកើតដល់ពេលវារលត់ទៅវិញវាអត់ទៅតាំងនៅក្នុងទីណាទេហ្នឹងសភាពនៃសង្ខារធัวដែលអាស្រ័យបច្ច័យកើតឡើងហើយយើងទៅលេងជាមួយហ្នឹងឯងទៅទៅលេងលេងលេងគឺហួងហែងប្រកម្មឲ្យថិតថេឲ្យទៀងទាត់ អានឹងឯងចឹងអញ្ចឹងបានថា រឿងនៅក្នុងโลกនេះយើងត្រូវសិក្សាធัวពីព្រះអង្គមកជាមេរៀនព្រោះព្រះអង្គសិក្សាបានសម្រេចហើយមានទាំងសัพពញ្ញត្តិញាណទៀតអញ្ចឹងគឺព្រះអង្គយកការពិតក្នុងโลกនឹងឯងទៅមកបង្រៀនទៅតាមព្រះធัวត្រៃបិដកនឹងឯងគឺព្រះអង្គបង្រៀនពីโลกនេះដែលពុទ្ធបរិស័ទយើងស្ដាប់ព្រះអង្គទៅបាន មានយោនិសោមអ្នកជាការៈធ្វើទុកក្នុងចិត្តដោយប្រពៃទៅបានវាកើតសម្មាទិដ្ឋិនឹងឡើងបើយើងវាអត់ចាក់ធ្លុះខ្លួនឯងវាអត់មែនជាព្រះសយាមភូព្រោះខ្វះបារមីអញ្ចឹងគឺទៅយើងត្រូវអាស្រ័យការស្ដាប់ហ្នឹងប្រយោជន៍នៃការស្ដាប់ហ្នឹងឃើញទេអត់ចាំបាច់បំពេញបារមីអីវែងឆ្ងាយដូចជាពុទ្ធអង្គទេមុំលមុំដែលយើងបានបំពេញមក អាចនឹងទទួលយកពធัวបានពធัวនឹងមានប្រសិទ្ធភាពដោយព្រះអគ្គសាវកនោះកាត់អស់3អាសង្ខ័យកាប់ហ្នឹងឯងចឹងហើយក៏មិនមែនថាតលតែឧក្រិដ្ឋដូចជា ព្រះ បរមពុរិស័ទដែលព្រះអង្គបំពេញឲ្យ បានជាព្រះសម្មាសម្ពុទ្ធដែរនឹងឯងគឺលមួមដើម្បីសាវកៈបារមីញានអញ្ចឹងទៅ ព្រះបច្ចេកពោធិញាន ទោះជាជា ព្រះសយំភូក៏ដោយ តែក៏មិនវែងឆ្ងាយដូចជា ព្រះសម្មាសម្ពុទ្ធដែរហើយអសិតិមហាសាវកបកតសាវកមកទៀតមកគឺថាមានបននមោម ដើម្បីនឹងថាទទួលយកពធัวហ្នឹងមកចាក់ធ្លុះសច្ចធัวបាននឹងឯងចឹងគឺការស្ដាប់ដែលជាសាវកពុទ្ធហ្នឹងត្រូវកាត់ពេលវេលា ច្រើនណាស់មិនចាំបាច់វែងឆ្ងាយក្នុងការបំពេញអភិនិហាបារមីទេអញ្ចឹងប្រយោជន៍នៃការស្ដាប់ពធัวបត្រៃ3ដកហ្នឹងគឺក្រៃលែងទៅមែនទេទេប្រយោជន៍ហ្នឹងក្នុងការដែលត្រូវកាត់សេចក្តីទុកក្នុងវដ្តសង្សារ ប៉ុន្តែអរិយសាវកហ្នឹងនឹករលឹកឃើញប្រគុណរបស់ព្រះអង្គដែលឆាប់បានរួចផុតចាកទុកហ្នឹងគឺដោយសារព្រះពុទ្ធអង្គទ្រង់ទទួលនៅសេចក្តីទុកលំបាកបំពេញអភិនិហា បារមីចាប់តាំងពីពពុទ្ធអង្គជាកមកហើយនឹងក៏4អសង្ខ័យមួយសែនកាប់ដែរនៅ មុនមុននឹងច្រើនទៀតសេចក្តីទុកដែលព្រះអង្គទទួលទាំងប្រមាណនឹងគឺថាជាសេចក្តីទុករបស់សត្វលោកនឹងឯងចឹង ហ្នឹងឯងដល់តែព្រះអង្គបានជាពុទ្ធទៅសំដែងពធัวធ្វើឲ្យសត្វលោករួចផុតចាកទុកបានដោយឆាប់ហ្នឹងឯងហ្នឹងគឺការដែលយើង ជ្រាបទៅដល់ប្រគុណរបស់ព្រះអង្គព្រោះបើកុំតែព្រះអង្គរាប់បំពេញអភិញ្ញាបារមីឲ្យបាន ជាពុទ្ធត្រឹម តែព្រះអង្គជាសាវកពុទ្ធតាំងតែពីសមេតបណ្ឌិតណាព្រះបរមពុរិស័ទក្នុងពេលដែលព្រះពុទ្ធ ទីប៉ង្កបានត្រាស់ដឹងហ្នឹង4អសង្ខ័យមួយសែនកាប់មកហ្នឹងអានឹងគឺរំលឹកឲ្យឃើញ ថាព្រះអង្គព្រមទទួលសេចក្តីទុក4អសង្ខ័យមួយសែនកាប់ហ្នឹងគឺរួមសពទុកជាមួយនឹងសត្វលោកហ្នឹងដែលហៅថា សមាណត្តតាដ៏កំពូល របស់ព្រះពុទ្ធអង្គហ្នឹងឯងហើយទទួលយកសេចក្តីទុកក្នុងវត្តសង្សារហ្នឹងមួយអង្គឯងចឹងក្តីទុក4អសង្ខ័យមួយសែនកាប់ហ្នឹងគឺគឺ ដូចជាសេចក្តីទុករបស់សត្វលោកចឹងទាំងនឹងឯងពីព្រោះព្រះអង្គព្រម ទទួលសេចក្តីទុកនឹងដើម្បី កាត់សេចក្តីទុករបស់សត្វលោកនឹងនៅពេលដែលព្រះអង្គបានត្រាស់នឹងមិនចាំបាច់ឲ្យសត្វលោក មានសេចក្តីទុកវែងឆ្ងាយ តទៅទៀតទេតតែសត្វលោកនឹងមកទទួលយកពធัวនឹងឯងត្រង់ត្រាប់ស្ដាប់ឲ្យយល់សម្រាប់បាន ជាយោនិសោមអ្នកសិកាចឹងហើយខ្ញុំណានៅចង់ រំលឹកអំពីរឿងនៅក្នុងលោកហ្នឹងចឹងដែលធ្វើឲ្យសត្វលោកយើងហ្នឹងអុំមត្តកៈហ្នឹងឯងឈួតហ្នឹងឯងវង្វេងគឺដែលជាការពិតនៃលោកគាត់ណាសម្រាប់ក្រន់តែថាបាននៅការចេះដឹងហើយមិនចាប់មិនប្រកាន់តែប៉ុណ្ណឹងឲ្យប្រព្រឹត្តទៅតាមធម្មតានៃលោកនេះតែប៉ុណ្ណឹងគឺពុទ្ធបរិស័ទយើងជារោគឈួតនឹងទាំងអស់ គឺថាបាន ចូលកម្មភូមិព្រះអរិយៈវារួចផុតពីទឹកធម្មតកោនឹងទៅទៀតដោយសោតាបត្តមៈហើយរួចពីកាមមត្តកោដោយអនាគាមិមៈរួចអំពីកោធម្មត្តកោក៏ដោយអំណាចនៃអនាគាមិមៈហើយរួចពីមោហមត្តកោដោយអំណាចអរហត្តមៈនឹងឯងជាការជានៅជំងឺរោគានឹងកណាអញ្ចឹង ជាមួយគ្នានឹងលោកនឹងដល់ទៅមកជាគឺអត់មាន អីទេកុំតែលេងជាមួយលោកនឹងនឹងឯងកុំតែចាប់ប្រកាន់កុំតែត្រេកអរកុំតែបង្អួតបង្អរកុំតែពោលសរសើរអីអីដោយការដែលយើងមិនបានចេះដឹងហ្នឹងណាប៉ុណ្ណឹងទៅគឺអត់អីធម្មតារបស់លោកនៅតដែលនឹងឯងទៅ នៅជាសច្ចធัวដដែលនឹងឯងរឿងនេះគឺរឿងយើងអត់ដឹងទេយើងអត់ដឹងដូច្នេះវាទៅជាវង្វេងជាមួយគ្នានឹងលោកនឹងចា៎ហើយការពិតនៅតែជាការពិតដដែលហ្នឹងដល់តែយើងបានស្ដាប់ពធัวសិក្សាទៅមិនចាប់មិនប្រកាន់ ជាមួយនឹងលោកនឹងមានការដាក់ចុះទៅវាត្រូវជាអស់នៅជំងឺរោគគេដែលជារោគប្រចាំវត្តសង្សារនឹងនឹងឯងចឹងគឺជាចំណុចដែលពុទ្ធបរិស័ទយើងក៏បីបានជ្រាបអំពីរឿងនៅក្នុងលោកហ្នឹងយើងវា ទន់ខ្សោយដែលហៅថាមេនតោមោណូជាងតួសាអោហ្នឹងវាខ្សោយការចេះដឹងនឹងឯងចឹងវៃវៃមានបច្ច័យកើតឡើងអត់មានជាអត្តាសត្វបកុលណាអ្នកធ្វើសោះប៉ុន្តែ ទៅ ជាចាប់ទទួលមកកើតទុកមកខ្វល់មករវល់មកធ្ងន់ខ្លួនឯងនឹងឯងចឹងមើលមើលអាហ្នឹងគឺជាកម្រិតនៃបញ្ញាទន់ខ្សោយទៅហើយយើងអត់ដឹងទេអត់ដឹងថាទន់ខ្សោយទេ នឹងឯងអត់ដឹងតែខ្លួនឯងទន់ខ្សោយទេដែល ទៅចាប់ទទួលយកភារៈដ៏ធ្ងន់ហ្នឹងមករែកពុនលីសែងចិមបីបាច់មើលថែ ប្រកែប្រកម្មហួងហែងនរណាថាអីឲ្យមិនបាននរណាប្រព្រឹត្តអីតោះចិត្តអីអីចឹងទៅហើយចាប់កំហុសអ្នកដទៃហ្នឹងថាគេខុសខ្លួនឯងក្រន់បើបើក្រន់បើមិនក៏ឲ្យគេចាប់បាន ណាដឹងទេដឹងពេលដែលយើងខឹងនឹងគេហ្នឹងគេចាប់យើងបានហ្នឹងគាត់ណាហើយអ្នកដែលចាប់យើងហ្នឹងដែលយើងមើងងាយថាអន់ថយ ថាល្ងងថាឈួតថាប្រភ្លើអីចឹងចេះតែលើកឡើងនៅ អាកោសវត្ថុដោយពាក្យជេរពាក្យប្រមាថមើងងាយអីអីទាំងអស់ហ្នឹងប៉ុន្តែតាមពិតអ្នកហ្នឹងឯងដែលចាប់យើងបានណា ប៉ុន្តែវាមានជំរឿដែលយើងអត់ទាំងដឹងថាអ្នកនឹងចាប់យើងបានផងហ្នឹងឯងវាមានជំរឿពីព្រោះអ្នកដែលយើងខឹងស្អប់ហ្នឹងតាម ពិតជាអារម្មណ៍របស់កិលេសខ្លួនឯងទាំងនឹងឯងអញ្ចឹងណាចំណងរបស់មេណាកិលេសមេហ្នឹងវាចងឲ្យយើងជាប់ទៅនឹងអារម្មណ៍ហ្នឹងឃើញទេមិនចំពោះតែមនុស្សសំបីសត្វឃើញទេហ្នឹងឯង មិនចំពោះតែមនុស្សសត្វវត្ថុនឹងឯងទៅឲ្យតែជាអារម្មណ៍របស់កិលេសគឺបានក្តីថាយើងជាប់ជាមួយនឹងចំណងហ្នឹងឯងដូចជាអន្តៈរបស់នាយព្រានអញ្ចឹងហ្នឹងឯងយើងជាប់អន្តៈមែនប៉ុន្តែឈ្មោះថាយើងជាប់ចំណងរបស់ព្រានហ្នឹងឯងយ៉ាងណាមិញយើងជាប់ជាមួយនឹង អារម្មណ៍របស់កិលេសមែនប៉ុន្តែឈ្មោះថាជាប់ចំណងរបស់មេហ្នឹងឯងហើយយើងនិយាយទៅតាមសភាពនៃអវ័យអវ័យដែល ជាអារម្មណ៍របស់កិលេសហ្នឹងគឺយើងនិយាយថាយើងជាទេសៈនៃវត្ថុអារម្មណ៍ទាំងអស់នោះបានដោយសពគ្រប់នឹងជាទេសៈនៃលោកធัว គឺណាជាទាស័កនៃរបស់របរប្រើប្រាស់អ្វីវ័យសពគ្រប់នៅក្នុងជីវិតរបស់យើងនឹងឲ្យតែស្ថិតនៅក្នុងសកម្មភាព អាស្រ័យនឹងតណ្ហាជាបច្ច័យនឹងឯងជាការប្រព្រឹត្តទៅស្ថិតនៅក្នុងសភាពជាទាស័កនៃតណ្ហាហ្នឹងណាឧណោលោកោអតិតតោតណ្ហាទាសោហ្នឹងសត្វលោកនឹងខ្វះកលាស់ជានិច្ច គឺថាអតិតតោមិនឆ្អែតគឺវាទៅជាទាស័ករបស់កិលេសហ្នឹងហើយកិលេសតណ្ហាហ្នឹងមានអីជាអារម្មណ៍ឈ្មោះថាយើងបំរើដូចថាយើងជាអ្នកបំរើអីបំរើលុយគឺណាប្រាក់ហ្នឹងហ្នឹងឯងចឹងទៅជាអ្នកបំរើប្រាក់ហ្នឹងធ្វើសកម្មភាពសពគ្រប់ហ្នឹងឯងចឹងប្រាក់ហ្នឹងបើជាអ្នកបំរើយើងគឺ ល្អណាស់យើងប្រើប្រាស់ធ្វើអីធ្វើអីដូចថាចិញ្ចឹមជីវិតដើម្បីរស់នៅជាប្រយោជន៍ទំនុកបំរុងមេដាបិតាថ្វាយទានដល់ភិក្ខុសង្ឃប្រព្រឹត្តទៅបានយ៉ាងល្អដូចជាទ្រព្យសម្បត្តិរបស់លោកសិទ្ធិអនាតបិណ្ឌិតឧបាសិកាវិសាខាអីចឹងចឹងក៏ណាហ្នឹងឯងប៉ុន្តែប្រយ័ត្ន ប្រយ័ត្នដល់ទៅអាប្រាក់នឹងវាជាចវាយនេយវិញសត្វលោកយើងនឹងជា ខ្ញុំបំរើ ប្រាក់នឹងវិញ ប្រាក់នឹងកាចទេប្រើយើងឲ្យទៅសម្លាប់ មនុស្សសត្វប្រើយើងឲ្យទៅរំលោភបៀតបៀនជិះជាន់ឆក់ដណ្ដើមកេងប្រវាញ់អ្នកដតីអីទៅបានទាំងអស់ក៏ណាកាចទេកាលណាបើយើង ជាអ្នក បំរើប្រាក់ នឹងឯងអាហ្នឹងគ្រាន់តែលើកឧទាហរណ៍ឲ្យឃើញថាយើងជាជាខ្ញុំបំរើវត្ថុវត្ថុបំរើអ្វីអ្វីបង្អួត បង្អអ្នករតីអីអីហ្នឹងគឺយើងហ្នឹងជាអ្នកបំរើហើយបានយើងបង្អួតបង្អអ្វីអ្វីក្នុងលោកហ្នឹងនោះចានឹងឯងឲ្យតែអ្វីអ្វីហ្នឹងវាជាអារម្មណ៍របស់កិលេសក្នុងចិត្តសន្តានរបស់យើង នឹងគឺអាចនិយាយថាយើង ជាអ្នកបំរើនៃអវ័យអវ័យនោះទាំងអស់នឹងឯងវាដូចជាអ្វីអ្វីក្នុងโลกនេះ តែកាលណាយើង ចាប់ប្រកាន់ថាជារបស់យើងគឺយើងនឹងជារបស់លោកនឹងភ្លាមទៀតទៅតាមនឹងឯងត្រូវជាអ្នកបំរើលោកនេះមួយរំពេចនឹងឯងទៀតគឺណាយើងអត់ដឹងទេយើងដឹងថាអ្វីអ្វីជារបស់យើងហ្នឹង ប៉ុន្តែត្រង់ដែលយើងទៅ ជាអ្នកបំរើនៃអ្វីអ្វីហ្នឹងក្នុងសកម្មភាពធ្វើអីធ្វើអីហ្នឹង ទៅតាមអំណាចនៃកិលេសក្នុងចិត្តសន្តានហ្នឹងហ្នឹងឯងតែយើងអត់ដឹងទេអត់ដឹងថាយើងហ្នឹងជាទេសៈទេអាហ្នឹងវាមាន អាកំបាំងអញ្ចឹងទេត្រូវប្រព្រឹត្តទៅក្នុងវត្តដាក់ណាជាបឋិជនអាស្រ័យវត្តដាក់ហ្នឹងឯងនៅពេលដែលយើងប្រកម្មអ្វីៗជារបស់យើងហ្នឹង គឺយើងត្រូវធ្លាក់ចូលទៅក្នុងលោកនឹងដូចជាសណ្ដូនដុំថ្មចងភ្ជាប់ខ្សែនឹងកកទម្លាក់ទៅក្នុងទឹកអញ្ចឹងទៀតហៅថាសណ្ដូនកហ្នឹងសណ្ដូនដុំថ្មប្រលិចទឹកអញ្ចឹងអាហ្នឹងគឺសកាយៈទិដ្ឋិដែលសណ្ដូន កបថុជនទម្លាក់ចូល ទៅក្នុងកសែវត្តសង្សារហ្នឹងគឺវាប្រព្រឹត្តទៅអញ្ចឹងហ្នឹងហើយអញ្ចឹងគឺរឿងក្នុងโลกនេះលេងជាមួយអត់បានទេតែឈួតលេងជាមួយហ្នឹងហើយហើយមកប្រកាយប្រកាន់ អីហ្នឹងរលាករលួយណានៃដោយការក្រោតដោយការស្អប់ដោយការចំណែន ឈ្នានេះជាបាតបៀតបៀនអីគ្នាទៅ តាមនឹងបាបកម្មពីវរាក្រៃលែងទៅ គឺចាប់ប្រកាន់មិនបានទេប៉ុន្តែដល់ទៅដំណោះដោះស្រាយគឺស្ថិតនៅ ត្រង់ដែលថា បានដឹងធម្មតានៃលោកនេះគឺណាត្រង់ចំណុចមួយនឹងឯងទាំងក្នុងដំណោះដោះស្រាយគ្រប់រឿងឈួតទាំងអស់ ដោយការមុំមត្តកោរហូតមកដល់ភយសនំមត្តកោហ្នឹងដំណោះដោះស្រាយហ្នឹងគឺនៅត្រង់ការដែលបានដឹងធម្មតានៃលោក ហើយមិនចាប់ប្រកាន់មិនប្រព្រឹត្តទៅដោយអំណាចនៃកិលេសត្រូវការយ៉ាងនេះវិញត្រូវការយ៉ាងនោះវិញគឺអត់ទេអត់មានទៀមទាគឺណាអត់មានបង្កប់បញ្ជាគឺណាហើយក៏មិនហួងហែង ថាធម្មតានៃលោកនឹងប្រព្រឹត្តទៅនឹងយ៉ាងណាគឺប្រព្រឹត្តទៅយ៉ាងនឹងជាការដែលលេងទៅ ជាការដែលលះបង់ទៅ ជាការដែលដាក់ចុះទៅមិនចាប់មិនប្រកាន់នឹងតែប៉ុណ្ណឹងលោកនឹងអត់មានអត់មានអំណាចអីមកមកបៀតបៀនយើងទៅទេដូចភ្លើងអញ្ចឹងថាវារលាករលួយណានៃ ប៉ុន្តែនៅត្រង់ដែលយើងមិនចាប់គឺភ្លើងអត់មាន អំណាចអីមកធ្វើឲ្យយើងរលាកអីចឹងតែរឿងក្នុងโลกនេះបើយើងគិតពីរឿងដែលថាវាដូចជាអាក្រក់អាក្រៃណានៃវាដូចជាមានអំណាចលើសัตว์លោកប៉ុន្តែមកពីសัตว์លោកយើងនឹងទៅលេងជាមួយតាហ្នឹងឯងទៅលេងដោយសេចក្តី ល្ងងខ្លៅហ្នឹងទៅលេងទៅចាប់ទៅប៉ះទៅពាល់ជាមួយនឹងទេលោកហ្នឹងគឺថាវាមានអំណាចឆាបឆេះសពគ្រប់គឺណាជាមួយ គ្នានឹងអ្នកដែលលេងហ្នឹងធ្វើឲ្យមានសេចក្តីទុកសោកធ្វើឲ្យឈួតបាត់បង់ស្មារតីទៅហ្នឹងឯងដោយប្រការទាំងពួងចឹងទៅហ្នឹងឯងវាដូចជា សេរពឹសនឹងអញ្ចឹងយើងទៅចាប់លេងឲ្យពស់នឹងខំអញ្ចឹងទៅយើងដឹងថាពស់ហើយយើងរត់កិច្ចចេញទៅមានអីចឹងហ្នឹងឯងដូចឆ្នាំពុលអីចឹងយើងដឹងតែឆ្នាំពុលហើយយើងមិនចាប់កាន់យើងមិនលេបយើងមិនផឹកចឹងទៅហ្នឹងឯងដូចគ្រឿងផ្ទុះគ្រឿងអីចឹងទៅយើងមិនទៅអឺ ដំយើងមិនទៅលេងអីចាប់កាន់អីអីចឹងទៅហ្នឹងគឺសភាពនៃលោកហ្នឹងដំណោះដោះស្រាយវានៅត្រង់ដែលថាយើងអត់លេងជាមួយលោកនោះអត់មានធ្វើអីយើងកើតទេចឹងគឺយើងមិនលើកដោយថាដុំថ្ម ធ្ងន់អញ្ចឹងប្រប៉ិនគោកបិនកបីយើងទៅលើកមិនរួចប៉ុន្តែយើងមានចាំបាច់ទៅលើកអីឲ្យវាធ្ងន់នៅទៅលើដីហ្នឹងទៅហ្នឹងឯង យ៉ាងណាគឺថាអ្វីអ្វីដែលយើងមិនចាប់មិនប្រកម្មទៅវាអត់ធ្ងន់ទេឃើញណាមិនលូបមិនកម្មទៅវាអត់រលាកទេឃើញណាហើយមិនទៅលេងជាមួយមិនទៅចាត់ចែងមិនទៅហួងហែងទៅវាអត់មានឈួតអីទៅទេសភាពនៃលោកនឹងវាយ៉ាងណាប្រព្រឹត្តទៅយ៉ាងនោះវាទៅជាការចម្រើនដោយបទសិក្សា គឺបញ្ញាភាវនា នឹងឯងអាហ្នឹងគឺពុទ្ធបរិស័ទយើងបានទទួលពធัวណែនាំអប់រំទៅឲ្យយើងសិក្សាអំពីសភាពនៃលោកនឹងតាមពិតទៅគឺมันមានការហួងហែងនឹងឯងយើងចាប់យកណាសេចក្តីទៅតាមពាក្យអីมันហួងហែងយើងចាប់បានក៏បាន ទៅมันប្រកាន់ចាប់ ពាក្យហ្នឹងបានក៏បានតែយកអត្តទៅយកសេចក្តីមិនចាប់ប្រកាន់ហ្នឹងយ៉ាងម៉េចដាក់ចុះអត់ចាប់យកពាក្យហ្នឹងបានក៏បានទៅនឹងឯងទៅអញ្ចឹងមានពាក្យច្រើន ដែលបញ្យល់ពីឈ្មោះនៃព្រះនិព្វានហ្នឹងសិតតែឈ្មោះនៃព្រះនិព្វានណាចឹងណាមិនត្រេកអរគឺណាដោយអំណាចតណ្ហាហ្នឹងគឺសិតតែជាឈ្មោះនៃព្រះនិព្វានជាមួយគ្នានឹងសង្ខារលោកនឹងឯងចឹងគឺការដាក់ចោលនឹងឯងភារៈនិខេបណៈ គឺបរមង្គសុខੰងព្រះនិព្វាននឹងតែម្ដងទៀតដោយការដាក់ចុះនៅភារៈនឹងគឺមិនល្អលេងទេណាជាមួយនឹងទេប៉ុណ្្នឹងឯងចឹងសម្រាប់ពុទ្ធបរិស័ទយើង ឲ្យតែមានបញ្ញាបាន ចេះដឹងតាមទីក្តី ពិតនៃលោកទៅទៅដែលវាក្រក្រនឹងបានចេះដឹងទេទាំងដល់ទៅចេះដឹងហើយអាការដែលដាក់ចុះអាការដែលមិនចាប់មិនប្រកាន់ហ្នឹងគឺងាយជាទីបំផុតហើយមានស្អីហ្នឹងឯងថាដែលយើងចាប់លើកចាប់រេចាប់ពុនលីសែងហ្នឹងទៅដែលវាវាលំបាកនឹងលើកហើយនឹង ទូលរែកហ្នឹងឯងអាត្រង់ដែលដាក់ចោះមានអីលំបាកទម្លាក់ភីងចឹងទៅប៉ុន្តែអាត្រង់ដែលថាធ្វើម៉េចឲ្យយើងព្រមដាក់ចោះនេះបើយើងនៅសម្គាល់ថារបស់នឹងយើងរែកពុនលីសែងមកឆ្ងាយហើយជារបស់យើងជារបស់ មានតម្លៃហួងហែងសំបីទៅថាដុំថ្មឬក៏ម៉ូតលមួកក៏យើងវែងថាជារបស់មានតម្លៃ សម្រាប់យើងអញ្ចឹងទៅធ្វើម៉េចដាក់ចោះវាយ៉ាប់អាត្រង់ដែលថាធ្វើម៉េចឲ្យដឹង ថារបស់នឹងវាធ្ងន់វាអសារៈគឺថាវាជាទុក្ខគឺធ្វើម៉េចឲ្យបានដឹងអាហ្នឹងអាហ្នឹងឯងដែលលំបាកក្នុងវដ្តសង្សារលំបាកនឹងបានដឹងហ្នឹងឯងរបស់ មិនទៀងជាទុក្ខអត់ខ្លឹមសារគឺណារបស់ដែលក្តៅរបស់ ដែលជាភ្លើងរបស់ ដែលជារោគធ្វើម៉េចឲ្យបានដឹងតល់តែអប់រំ នៅក្នុង វិបស្សនា ដល់តែបានដឹងទៅការដាក់ចុះហ្នឹងគឺអត់អត់មានអីលំបាកទេហើយអាអត់លំបាកហ្នឹងឯងគឺជាបរមសុខដែលព្រះអង្គសម្ដែង ថា គឺព្រះនិព្វានពីព្រោះការរួចផុតចាក់ទុកទាំងពួងនឹងគឺធម្មកថាខ្ញុំកណាបានជាធម្មទានសម្រាប់គុណចាស់ដែលជាលោកកូនទាំងហើយក៏ជា ព្រះគ្រូចៅអធិការវត្តអង្គរងផងអញ្ចឹងក៏ជាធម្មទាន ទាំងស្រុងហ្នឹងដើម្បីគុណចាស់បានជូនដល់ញោមទាំងដើម្បីបានជាទីពឹងនៅក្នុងជីវិត ដែល គ្រប់អង្គគ្រប់គ្នាយើងមាន ទីក្តីទុកដោយវត្តសង្សារគឺយើងត្រូវអាស្រ័យបញ្ញា ជាទីពឹងចឹង នឹងឯងដល់យើង ដឹងសង្ខារធัวតាមទីក្តីពិតទៅនឹងបានរួចផុតចាក់ទុកទាំងពួងដោយការមិនចាប់មិនប្រកាន់នឹងឯងមិនលេងក៏ណាមិនលោកមិនលោជាមួយដោយសិក្ខានុត្តរិយៈនេះឬក៏ថាសិក្ខានិព្វានមត្តណោនេះជាការសិក្សាដល់ប្រសើរជាការសិក្សារំលត់កិលេសខ្លួនឯង បានដឹងនៅលោកនឹងតាមទីក្តីពិតក៏រមែងរួចផុតចាក់ទុកទាំងពួងទាំងសូមអនុមោទនា